ជាបឋមកណាសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់អង្គជំរាបសួរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោកថ្ងៃនេះគឺជាថ្ងៃអាទិត្យទី12ខែ12ឆ្នាំ2021គឺ2221ចាមកជួបជាមួយនាងខ្ញុំធីតាភូជាមួយនឹងសូហ្វីអាដសាននៅក្នុងទទួលសម្លេងអ្នកសកាខ្មែរហើយក៏សូមស្វាគមន៍ទៅដល់បងប្អូននៅតាមបណ្ដាញ YouTube ផងដែរថ្ងៃនេះគឺយើងមានធានបទគឺថាចម្រោះតែម្ដងនិយាយ ពីនេះពីនោះអំពីសង្គមខ្មែរគឺយើងឃើញមានការបដិការថ្មីថ្មីឡើងជាច្រើនតកតងនឹងបដកម្មរបស់លោកហ៊ុនសែនឆ្លើយតបទៅជាមួយនឹងទំនៀមរបស់សហគមន៍អន្តរជាតិជា ពិសេសគឺជាមួយនឹងសហរដ្ឋអាមេរិក Hello Sophie ស្វាគមន៍ទៅដល់បងប្អូនយើងជាមុនសិនជំរាបសួរបងប្អូនទាំងអស់គ្នាទូទាំងពិភពលោកថ្ងៃនេះគឺជាថ្ងៃអាទិត្យតាមធម្មតាសម្រាប់កាយតែអត់ចាំបាច់ចាំសម្រាប់កាយសម្រាប់តែចិត្តបាន ហើយកំចាត់ចិនក្បត់សួស្ដី good morning អី morning នេះសុខម៉ែហ្នឹងថ្ងៃត្រង់ហើយល្ងាចហើយណាល្ងាចហើយចាសួស្ដីកំចាត់ជនក្បត់ជំរាបសួរជំរាបសួរជំរាបសួរបងប្អូនចាជំរាបសួរបងប្អូនជំរាបសួរដួងច័ន្ទជំរាបសួរមុនអឺសុនមែនឆាំចាធុនសោចាសួស្ដី រំរំរំនីរំនីចាសួស្ដីភៈភៈក្ដី សម្រាប់ចាជំរាបសួរជំរាបសួរម្ចាស់បងព្រៀបអ៊ីនសុខសប្បាយជាទេ ម្ចាស់បង មាននឹកម្ចាស់អូនទាំងពីរទេម្ចាស់បងជំរាបសួរជំរាបសួរបងរ៉ូបេតលីម្ចាស់បងយកវិញឥឡូវដែរបងសិនមកបងសិនទៅប្រាប់ចាសំរាមចាដួងច័ន្ទសួស្ដីដួងច័ន្ទសួស្ដីអសរសៀងដួងរ៉ាន់លី ចាសួស្ដីនេះសេងចាជម្រាបសួរជម្រាបសួរជម្រាបសួរបងប្អូនសូមជម្រាបសួរបងថំរវេតនេះអានស៊ីមអឺរំដួលចាសួស្ដីស្ដីអូនសួស្ដីតារាតារាអិនអិនហាចាសួស្ដីសាណាលី អឺយុគមិញប្រសារីសម្រាប់ចាសម្រាប់ចាពុធាតាមនិយាយតិចសិនហើយក្មេងមិនដឹងថាភ្លេចលើហើយហ្នឹងហើយយុគមិញដោយសារតែយុគវាអត្រាទៅហើយឡាយជាមួយលោកតាលោកតាលោកលោកលោកលោកលោកអឺលោកតាប៊ុនណាហ្នឹងហើយហើយចូលអញចេះវាមិនចេះវាមិនចេះហ្នឹងហើយលោកពូនឹងជាមួយអឺសម្ដេចតេជូឡុងសួស្ដីសម្ដេចកូន ពូសិកាទីអូនណាហើយដល់ពេលអញ្ចឹងទៅអត់ធ្វើចេះនិយាយភាសាលោកដល់អង្គុយអង្គុយទៅវាល្ងុយគេសុំចេញបណ្ដើបណ្ដាបាត់3 4ថ្ងៃភ័យខ្លាចអ្នកប្តឹងមែនទេម៉ែក្មេកនឹងមកភ័យសិពើសួរថាចេះសិពើសួរយើងនឹងបាត់3 4ថ្ងៃសួរយើងនឹងភ័យខ្លាចគេប្តឹងនឹងមីមីមីមួយស្អីប្រពន្ធអាស្អីអាស្អីអាអា អាយុគោវណ្ណៈអាតារាលក់អាស្អីអាតារាកប់ផុកនោះចាជំរាបសួរភីសុខារំដួលអីជាមួយពួកណាហ្នឹងវាខ្ញុំទៅចាប់អារម្មណ៍ជាមួយពួកពួកអាឈួតឡប់របស់ហ្នឹងបងយ៉ា រស្មីឧសោភាចាសុស្ដីនឹកណាស់ចាស់ចិត្តអូយមុំអើយមុំសុខសប្បាយជាទេមុំមុំមុំតើមុំចូលមកមុំចាំបោះលីងឲ្យមុំចូលមកចេញលេងតិចបានទេមុំសិមុំចូលមកចេញលេងមុំខ្ញុំមកញ៉ាំចាមានបងប្អូនណាចង់បញ្ចេញមតិទេគឺពួកយើងអាចអូសចូលបានដើម្បីបងប្អូនជួយបញ្ចេញមតិព្រោះអីយើងមុខដដែលដដែលពេកព្រោះបងប្អូនធុញទ្រាន់អីចឹងណាហ្នឹងហើយអញ្ចឹងចង់បានបងប្អូន ដែលមានវោហាស័ព្ទដែលមានគំនិតល្អល្អហ្នឹងហើយយល់បល់របស់ពួកយើងអាចអញ្ជើញបងប្អូនចូលរួមជាមួយបានចាអូនអូនចាសួស្តីបងប្អូនចាឲ្យតែបងប្អូននេះនេះយើងចេញមកឆ្លើយតបនឹង comment បងប្អូនក៏យើងចូលរួមទៅចែកអំពីរឿងសង្គមពីនេះពីនោះគឺថាយើងនិយាយទាំងអស់តែម្ដងដោយសារខ្ញុំមានបញ្ហាសុខភាពហើយសិពើ បាត់បាត់បងបាត់ម៉ែក្មេកគុំសាកពីកភូពីរថ្ងៃហ្នឹងមិនមែនដោយសារភ័យខ្លាចដែលស្អីមីអេមីលីលីលីថាថារីណាលីថារីប្រពន្ធអាយុបោបណ្ដាក់ដែលថាអីវាវាយករូបទៅប្តឹងហ្នឹងមីមីនងវាឈួតឡាប់ទេ វាសរសៃប្រសាទទេណាយាយភូសុខភាពអត់ល្អដល់ពេលយាយភីហើយមានបញ្ហាដោយសារខ្ញុំចាក់វ៉ាក់សាំងខ្ញុំចាក់វ៉ាក់សាំងលើកទី3ហ្នឹងចាក់ឲ្យអាឆ្នាំហ្នឹងវាវាធ្វើទុកដល់ចឹងទៅបានធ្វើឲ្យខ្ញុំហ្នឹងអត់បានចេញឡាយមិនមែនដោយសារភ័យខ្លាចអីទេអើកំចាត់ចុងគាត់ចូលមកចូលមកដាក់រូបទៅអញ្ចឹងដឹងអីគេនោះវាវាទៅបើប៉ណ្ណឹងគេទៅប៉ូលីសអានេះវាទៅកន្លែងសាលាស្រុកហ្នឹងហ្នឹងហើយ តែប៉ុណ្្នឹងឯងចាកំចាត់និយាយមែនណាមិននិយាយលេងណាចូលមកពួកយើងបោះលេងហើយហើយចូលចូលមកវាខ្ញុំបោះលេងហើយចាអូខេអឺទូទួលមនសការគឺជាទូទួលដែលមិនប្រកាសគឺថាទូទួលយើងគឺយើងយើងអាចឲ្យអញ្ជើញបងប្អូនចូលមកបញ្ចេញមតិណាដោយដោយសារៈអត់មានបញ្ហាអីទេយើងអត់មានប្រកាសអីទេណាប៉ុន្តែសូមឲ្យរក្សានៅឯងគេថាគ្រប់សិទ្ធសិទ្ធម្ចាស់ផ្ទះណាតែប៉ុណ្្នឹងឯង តែអត់គ្រប់តែអត់គ្រប់តែអត់គ្រប់សិទ្ធចាស់ចាស់ដល់ស្រាប់ថាស្រាប់នេះខ្លានេះអាយឯងឯងចូលមកក៏ដោយតែហ៊ានទៅចូលមកហ៊ានជេរម្ចាស់ផ្ទះស្រួមស្រួលសពរយះក្បាលដែរនោះណាដូចជារបៀបអាអាគេស្វាងមុនហ្នឹងមកពីប្រភេទអីហ្នឹងពីមុនខ្លាពីមុនខ្លាចាញ់កូនណាឥឡូវមិនមែនខ្លាចាញ់កូនទេគឺខ្លាឃ្លានសាច់ឆៅហ្នឹងហើយចា ខ្ញុំកំពុងតែរៀបបើកឡានទៅផ្ទះបងអញ្ចឹងអញ្ចឹងនៅក្នុងឡាននិយាយបានតែដាក់កាមេរ៉ាទៅចេះទៅហ្នឹងហើយកុំឲ្យឃើញមុខទៅបើខ្លាចណាឥឡូវអភិធីជួបជួបបងប្អូនតិចម៉ៃក្មេកនិយាយទូរស័ព្ទបន្តិចហឹមរត់ទៅដល់មកម៉ៃក្មេកចាស់ទេផ្ញើផ្ញើលីងឲ្យហ្មងហ្នឹងហើយ ហ្នឹងហើយបងប្អូនសូមអញ្ជើញបើសិនជាបងប្អូនអាចចង់ចូលរួមជាមួយគឺចូលបានហើយបើសិនជាបងប្អូនខ្លាចគឺប្រាប់ទៅគឺពួកយើងអត់ប្រចាំមុខបងប្អូនទេដើម្បីឲ្យមានគំនិតយោបល់ផ្លែផ្លែចេញពីបងប្អូនកុំឲ្យតែពួកយើងមុខដដែលដដែលពេកថ្ងៃពួកយើងមុខដដែលដដែលហើយយើងជាប្រចាំគឺថាពួកយើងគឺពួកក្រុមដែលប្រយុទ្ធហ្នឹងហើយក្រុមប្រយុទ្ធចាហើយក៏ពួកយើងក៏ត្រូវការអ្នកដែលចូលរួមជាមួយក្រុមប្រយុទ្ធដែរដើម្បីតែគោលដៅគោលដៅយើងតែមួយចាហ្នឹងហើយ ហើយខ្ញុំសប្បាយចិត្តដែរខ្ញុំឃើញបងប្អូនផ្លែផ្លែជាងគាត់ចេញឃ្លីបមកប្រឆាំងរបបផ្ដាច់ការអញ្ចឹងគឺខ្ញុំសប្បាយចិត្តខ្ញុំនិយាយតាំងពីប្រហែលឆ្នាំមុនហើយខ្ញុំថាខ្ញុំចង់ឲ្យបងប្អូននៅក្រៅប្រទេសនឹងចេញគ្រប់គ្នាទៅណាអ្នកណាចេះនិយាយស្អីនិយាយនឹងទៅចេះតែនិយាយទៅដើម្បីកុំឲ្យយើងស្ងាត់ណាហើយបើសិនជាយើងដឹងហើយយើងលឺហើយយើងនៅតែស្ងាត់ស្ងៀមយើងខ្លាចមិនចេះយកខ្លាចមិនយកយកហេតុផលមកនិយាយគឺថាហ្នឹងគឺថាយួនវាសប្បាយចិត្តតតែមែនតែន ហ្នឹងហើយហើយដល់ទៅពេលពួកយើងចេញមុខដដែលដដែលដដែលដដែលចឹងអូពួកនោះវាគ្មានប្រមាណទេហ្នឹងហើយតែប្រមាណប្រមាណនេះហ្នឹងហើយនៅវិគិតឃើញចឹងហ្នឹងហើយហើយដល់ពេលអញ្ចឹងហើយខ្ញុំសប្បាយចិត្តឃើញបងប្អូនជាច្រើនគឺចេញមកហោហើយទៅបែរលោតចឹងហ្នឹងហើយលឹបយោបល់ល្អល្អកំណត់ល្អល្អចឹងវាឃើញយើងថាខ្មែរអត់បានខ្មែរដឹងរឿងវាច្រើនណាណាអ្វី ដែលវាខំប្រឹងលេបទឹកដីខ្មែរ40ឆ្នាំនេះវាលេបបានតែជាមួយវាបោកបានតែពួក7មករាតែអ្នកដែលមិនគ្រប់គ្រង7មករាគឺខ្មែរយើងមានរាប់លានទៀតអញ្ចឹងទេអីខ្មែរពួកអាខ្មែរក្រំបើតែនេះអញបោកវាអត់បានបោកបានតែពួកអាភ្លើអាអាភ្លើណាពួកអាចង់មានចង់បាន ពួកអាបោកបានតែពួកណៃចង់បានរៀបសកាហ្នឹងហើយចឹងសូមអញ្ជើញបងប្អូនចូលរួមទាំងអស់គ្នាដើម្បីតែបញ្ចេញមតិនិងយោបល់ទាំងអស់គ្នាចា៎ តែចឹងយើងចាប់ដើមទៅជំរាបសួរជំរាបសួរសម្ដេចព្រះរាមបងសេងរតនាជំរាបសួរបងធំច្រាប់នំនេះរត់ចោលបងធំស្វាហានចូលកូនម៉ែអឺខ្ញុំពិតណាបងព្រៀបអ៊ីនដែលថាយើងចង់ស្គាល់សម្ដានថោករបស់វាថានឹងទៅវាថោកទៀតប៉ុណ្ណាណាអឺយើងហៅវាចូលមកទៅឲ្យប្រជាពលរដ្ឋស្គាល់សម្ដានវាកាន់តែច្បាស់ហ្នឹងស្គាល់តាមពិតល្អម្យ៉ាងដែរតើឃើញមិនចឹងហ៎ ចាចាអឺយកមិញយកមិញចំអស់សំណើចមែនទេនិយាយសុំកាត់មុំអត់អត់ឃើញរូបមុំអញ្ចឹងមុំចូលមកយកមិញដោយសារលោកតាបុតបិនអឺលោកតាបុណាគាត់ចូលមកក្នុងក្រមយើងដល់ហើយអញ្ចឹងទៅអាខាងក្រោមនេះខ្ញុំដាលេហើយនឹងលោកតាបែកគក់តែអង្គុយល្ងួយពេញមុខស្បក់ស្ពែធ្វល់ធ្លាក់គ្រប់ងុយគេងស្ពល់ឡើងធ្លាក់ដល់ពេលខ្ញុំក្លែងទៅគឺស្មឹកស្ពឹកខ្ញុំអស់សំណើច មុំអត់អត់ចេញរូបមកអញ្ចឹងមុំអត់អត់មានរូបទេអាត្រៀតទៅវាលុយគេអញ្ចឹងឲ្យចូលផ្សារទៀតមើលមុំចេញសិនឲ្យចូលផ្សារទៀតតាមពិតអត់មានរឿងបញ្ហាអីកើតឡើងទេដោយសារតែល្ងួយគេងត្រមវាអត់បានអញ្ចឹងទេក៏សុំគុណតែតងយុគមិញដោយសារយើងយុគមិញហ្នឹងពេលដែលយើងចេញពេលដែលពួកអាពេលដែលព្រះជគុណខបណា លោកនិមន្តចូលមកដល់ហ្នឹងមុខអត់ដែលអត់ដែលសំខាន់ ណាសំខាន់ឲ្យតែពួកយើងមានអ្នកគ្រប់គ្រងពួកយើងនៅនេះម៉ោង1ម៉ោង1ជាងហើយដល់ចឹងទៅវាទន់ភ្នែកទេចឹងហើយបានចាក់បាននៅបន្តយូរហើយក៏សូមកាត់ជាខ្សែភិកទូពីបងប្អូនផងដែរដែលពួកយើងអត់បានបន្តទៅទៀតនឹងហើយក៏ទុកទូនីតិនឹងជូនទៅសម្ដេចបង សេងរតនានិងសម្ដេចដេជូឡុងឲ្យបន្តទៀតជាមួយនឹងប្រជាជនតែម្ដងទៅ ទៅប្រគល់វិទ្យការជូនគាត់ទៅ ចាសូមស្វាគមន៍សូមស្វាគមន៍ទៅដល់បងប្អូនដែលទើបមកជួយមកណាក៏សូមការជាស្រ័យភ័យទោសផងដែរបងប្អូនបើសិនជាយើងទាំងពីរអ្នកមិនបានហៅឈ្មោះបងប្អូនស្រុកកំណើតស្រុកនឹកស្រុកកំណើតខ្ញុំនិយាយពីនឹកនឹកនឹកស្រុកកំណត់នឹកនឹកខ្លាំងមែនតើណាដូច្នេះហើយដើម្បីយើងចង់រក្សាគុំក្រាន់តែនឹកហើយយើងអត់មានធ្វើអ្វី បើយើងចង់ថែរក្សានៅស្រុកកំណើតរបស់យើងបងប្អូនត្រូវតែងើបឡើងងើបឡើងដើម្បីការពារនៅស្រុកកំណើតការពារនៅមាតុប្រទេសរបស់យើង ការពារនៅមាតុភូមិយើងឥឡូវនេះណាជាបណ្ដាបណ្ដាណាយួនកំពុងតែប្រើសិទ្ធមិនចឹងអឺប្រហែលអត់ទេអត់អត់មានរូបទេនឹងហើយ ចឹងហើយសូមឲ្យបងប្អូនចូលរួមទាំងអស់គ្នាចូលរួមដើម្បីណាគិតគូររឿងប្រទេសជាតិយើងបើបងប្អូនអត់ចូលរួមមកបងប្អូនគុំសង្ឃឹមថាយើងអាចទៀតទៀតសូមឲ្យសិទ្ធិក្នុងការនឹកប្រទេសក៏យកមានសិទ្ធិនឹកដែរគាត់មានប្រទេសនឹកពួកគេយកបាត់ទៅហើយណាដោយសារថ្ងៃបងប្អូនឃើញហ៎គេបាទត្រឹមទីសំខាន់ Hi Kali good morning សួស្តី Kali កាលីឆ្លងកាលីលោកគ្រូនៅហ្នឹងកាលីឆ្លងឆ្នាំបាទ ទៅឆ្លងនៅណានៅទេហ่าតើទៅឆ្លងឆ្នាំមកកាលីហ្នឹងហើយអឺកំចាត់ជនក្បត់កថាចេះពួកខាន់សវណ្ណក៏មកអដែលអដែលដែរហ្នឹងហើយអាហ្នឹងគេគេមកអដែលដែរជារឿងរបស់គេប៉ុន្តែ ពួកយើងជាជនរងគ្រោះ គឺសូមឲ្យបងប្អូនបងប្អូនទាំងអស់គ្នាទាំងពិភពលោកគឺយើងរួមគ្នាយើងធ្វើម៉េចយើងបញ្ជាក់យើងបង្ហាញកម្លាំងយើងទៅណាថាខ្មែរយើងមិនមែនយើងមានតែមាត់ដំបស្វាមាន4 10 20នាក់ទេអ្នកគ្រប់គ្រងក៏ច្រើនអ្នកក្លាហានក៏ច្រើនដែរគ្រាន់តែអ្នកខ្លះគឺគាត់អគាត់អត់គាត់ថាគាត់អត់ចេះនិយាយមិនដឹងនិយាយថាម៉េចហ្នឹងហើយគាត់អត់ចេះមានវោហារស័ព្ទអីចឹងណាប៉ុន្តែយើងអត់ ត្រូវការអ្នកវោហារស័ព្ទហើយយើងត្រូវការអ្នកនិយាយការពិតនិយាយពីអារម្មណ៍ពិតនិយាយពីអា ក្នុងបេះដូងក្នុងបេះដូងយើងតែយើងមានការឈឺចាប់យ៉ាងណាយើងជនរងគ្រោះហ្នឹងហ្នឹងហើយគឺយើងត្រូវការអ្នកនិយាយពិតយើងអត់ត្រូវការអ្នកគ្រប់គ្រងត្រត្រអីត្រព្រះសុទ្ធអីទេណាអត់ទេចាជំរាបសួរជំរាបសួរអ្នកមកក្រោយកាលីមកកាលីអត់លើសលេងម៉ៃក្មេកវេទនាហ្មងម៉ៃក្មេកអើយ មើលខ្ញុំចឹងចង់ចង់វល់ដែរសេមុំគាត់ចូលមកហើយប៉ុន្តែគាត់អត់ឃើញរូបចង់ឲ្យសេមុំគាត់ចង់ចូលមកជជែកលេងសួរសុខទុក្ខជាមួយបងប្អូនជជែកគ្នាលេងណាប៉ុន្តែអត់ចេញរូបណានេះឥឡូវនេះគាត់ចូលមកហើយប៉ុន្តែសំខាន់អត់មានរូបអត់បើថាចូលរូបកើតយើងឲ្យតែបានសលេងចេញមកឥឡូវអត់ទេចូលចូលសំលេងក៏បានដែរសេមុំ អូខេឥឡូវយើងនិយាយទៅប្រធានបទឥឡូវម៉ែខ្មែរចង់ចង់សួរកូនប្រសើរវិញតកតនព្រឹត្តិការណ៍ដែលកំពុងកើតឡើងថ្មីថ្មីនេះយើងឃើញហ៊ុនសែនហ៊ុនសែនគាត់បានបង្កើតនៅគេហៅថាសម្រែកដូចជាបង្ហាញអំពី អត្តពលរបស់គាត់គាត់ទោះបីតាគាត់នឹងចង់ក្រាបនឹងកន្លែងហើយគាត់ខំប្រឹងស្រែកទៅបីលឺសូលឺសូខ្សៅខ្សៅក្តោយដល់របៀបក្រាបនឹងកន្លែងហើយសុកចិត្តបក់ដៃហៅគេមកខ្សឹបជា តែហៅគេម្ដងចេះអញឈឺចាប់អញនៅតែតតាំងបក់ដៃហៅគេមកខ្សឹបទៀតអាក្រាប់នឹងកន្លែងហើយយើងឃើញខ្ញុំមិនថារឿយថ្មីក្មេកខ្ញុំថាពួកគុំអានេះណាពួកគុំអានេះវានិយាយអ្វីក៏ដោយវាធ្វើអ្វីក៏ដោយវាអត់តែឲ្យអ្នកដែលគ្រប់គ្រងវាបាក់ទឹកចិត្តទេទោះវាចូលក្នុងក្តាមប្រជុំងាប់បាត់ទៅហើយក៏ដោយក៏ឆ្លៀតបើកក្រាមជូរស្ដីថាវាឈ្នះដែរចឹងបាននិយាយជារឿយរឿយពួកអាគុំអានេះគឺវាអញ្ចឹងហ្នឹងហើយហើយដល់ទៅពេលខ្មែរយើងដល់ទៅពេលពួកយើង គ្រាន់តែធ្វើខុសបន្តិចទួចចេញមកវាយប្រហាចេញមកជេរបចោមកមកហៅគេមកមកមករំខានមករំខានតែម្ដងយើងអត់ចេះជួយលើកទឹកចិត្តគ្នាយើងអត់ចេះខំប្រឹងតស៊ូអត់ធ្មត់ជាមួយគ្នាអាហ្នឹងគឺថាយើងមិនអត់អត់អត់អាចយកឈ្នះពួកអកុំនេះហើយដល់មានរឿងអីបន្តិចបន្តួចនៅក្នុងគណៈបកហ្នឹងតែរឿងមិនសមជារឿងទៅបង្កើតជាបញ្ហា ណាមកវិបវៃបហាមេទឹកនាំរបស់ខ្លួនមកចូលរឿងក្នុងបកបន្តិចបន្តួចយកទៅបកអាក្រាតបំភ្លេងការប៉ັດអានឹងហើយគឺថាចាញ់គេមិនទាន់ឡើងច្បាស់នឹងចាញ់គេបាត់ហើយហ្នឹងគឺគំនិតខ្មែរចោលវិសៀតខ្លះគឺវាអញ្ចឹងហ្នឹងហើយហ្នឹងធម្មតាខ្ញុំមិនទម្លាប់ឆ្លើយនឹង comment ទេណាក៏ប៉ុន្តែថ្ងៃនេះខ្ញុំខ្ញុំលើកលែងឯម្ដងចុះតារាវិជាបើសិនជាអ្នកឯងសួរខ្ញុំថាថ្ងៃណាសំរងស៊ីដើររេងគេលុយខ្ញុំសួរត្រឡប់ទៅវិញថ្ងៃណាហ៊ុនសែនឈប់បំផ្លាញជាតិខ្មែរ ថ្ងៃណាហ៊ុនសែនឈប់ធ្វើបាបប្រជាពលរដ្ឋខ្មែរអាចោមរាយហ្នឹងអាចោមរាយហ្នឹងវានៅសហរដ្ឋអាចោមរាយគួរអន់ចុយកម្រៃហ្នឹងណាក៏នេះក៏អត់សំខាន់ទេសំខាន់ទៅវិញសួរថាថ្ងៃណាហ៊ុនសែនឈប់បំផ្លាញខ្មែរខ្ញុំសូមសំខាន់បំផុតថ្ងៃណាហ៊ុនសែនឈប់ធ្វើជាអាយ៉ងយួនឥឡូវខ្ញុំសូមឆ្លើយខ្ញុំសូមឆ្លើយទៅអាចោមរាយហ្នឹងបន្តិចខ្ញុំទ្រាំយូរហើយអាចោមរាយហ្នឹងហ្នឹងហើយអញប្រាប់ប្រែងថាអញ្ចេះ បើសិនមិនចង់ឲ្យលោកប្រធានសង្ឃស៊ីគណៈបកសង្ជាតិរៃលុយឲ្យអាចោមរាយហ៊ុនសែនហ្នឹងវាឲ្យប្រាក់ខែមកគណៈបកសង្គ្រោះជាតិឲ្យប្រាក់ខែគេមកពីព្រោះគណៈបកសង្ជាតិគឺជាគណៈបកមោះដែលក្រៃដែលក្រ ដែលណាដែលកើតចេញពីទឹកចិត្តអ្នកក្រៃក្រពលរដ្ឋខ្មែរហ្នឹងចុះបើអាចោមរាយអីមិនឲ្យហីទៅបាត់មាត់ចុយបរាយអីហ្នឹងទៅម៉េចហែងចង់ឲ្យអញជេមរាយទាំងព្រឹកចឹងមិនបានបានសំណាងចូលក្រុមគ្រួសារហែងអញផ្ទះបាញ់ក្រៅថ្ងៃត្រង់ណា អូរែងនេះគឺថាខ្វល់ខ្វាយនឹងរែងអង្គាសហ្នឹងពីព្រោះលោកប្រធានណាអត់មានអំណាចទៅខ្ជុំយកខ្លួនណាមួយទេអ្នកណាគេរែងគេគឺចិត្តទឹកចិត្តរបស់គេដូចគេចូលប៉ុនដូចជាកដោអញ្ចឹងពីទៅក្បាលមរាយឯងហីតើក៏យកលុយញាត់ក្បាលមរាយឯងមិនគប់ក្បាលមរាយឯងបានឯងពេញចិត្តឯងណាថោកទៀតណាពួកឯងនេះរស់នៅក្រៅប្រទេសអត់មានបើកខួរក្បាលបើកគ្រាប់ភ្នែកមើលទេណាហើយមើលមើលពិភពលោកមើលតើពិភពលោកនេះប្រទេសដែលគេប្រកាន់លទ្ធិធិបតេយ្យ តើគេដូចនាយករដ្ឋមន្ត្រីគេមនុស្សអាណត្តិប្រមាណដងហើយមើលឃើញក្នុងនៅសហរដ្ឋអាមេរិកមើលគេតើគេគេដូចនាយករដ្ឋមន្ត្រីឬក៏នៅ40ឆ្នាំជួយតម្លៃអីហ្នឹងណាកូនមិនចំរាយពួកឯងនេះមិនបានគេជេររាយនឹកមិនអស់ចិត្តទេពួកឯងឈ្នានេះគេសម្បើណាពួកអាខួជួយម្លាយអាខួថោកទៀតពួកឯងនេះណាហើយមើលឃើញខ្មែរនៅវេទនីយ៉ាងម៉េចខ្លះហើយកណបៈសង្គ្រោះជាតិគឺជាកណបៈដែលកណបៈខ្មែរ ហើយអាចោមរៃនឹងវាវាវារំលែកគណៈបករបស់គេដេញតាមចាក់តាមចងចាក់គេដាក់គុកសម្លាប់គេអាចោមរៃមិនបាក់ក្របភ្លេចមើលទេហើយមើលនៅសហរដ្ឋអាមេរិកមើលតើគេមានណាតែគេមានសិទ្ធិទៅរំលែកគណៈបកប្រឆាំងអត់ពួកអថោគ្នាឃើញឃើញឃើញរូបគាត់តើរកកន្លែងឲ្យមកអង្គុយស្រួលតើហើយមានបាក់ក្របភ្លេចជួយរៃអីនឹងមើលប្រកបលោកអត់ថាស្រុកខ្មែរនេះនយោបាយស្រុកខ្មែរគឺជានយោបាយដែលយន់ឈ្លានពានដែលយកខ្មែរមកសម្លាប់ខ្មែរធ្វើបាបខ្មែរនេះអង្គុយបំភ្លេការពិតរកគ្រឿងចុយចម្រាយរាល់ថ្ងៃនេះហើយមានបាក់ក្របភ្លេចអថោទៀតហ៎ អីមកគ្រប់គ្រងអាហ៊ុនសែនប្រមូលកូនចៅចុយមករៀបរៀបចំកន្លែងឯងមកអង្គុយមកហ៎ហែងប្រមូលកូនចៅចុយមករៃឯងត្រូវស្រុកខ្មែរវិញបើឯងគ្រប់គ្រងអាចោមរៃ40ឆ្នាំហ្នឹងហែងកុំមកនៅនៅសហរដ្ឋអាមេរិកតែគេដូរណាដែលគេដូរប្រធានាធិបតីគេក្នុងមួយមួយអាណត្តិពីអាណត្តិដល់ឯងត្រូវចុយមករៃអីអាប្រទេសដូរនាយករដ្ឋមន្ត្រីអបចោចអីឯងត្រូវស្រុកខ្មែរទៅ40ឆ្នាំមកដដែលដដែលហ្នឹងអូមីចុយមករៃសំបីតែខោស្បែកជើងទៅជុះ ហើយឲ្យទៅជុះស្អីក៏ទៅជុះទៅយកចូលស្រុកខ្មែរដែរនាយករដ្ឋមន្ត្រីហែងគេនាយករដ្ឋមន្ត្រីទៅជុះ40ឆ្នាំមកអាដែលដែរអាចោថោកទៀតយីអាចោមរាយនេះអញគុំឯងប្រមាណដងអញឃើញតែខំមិនចូលចម្រែងប្រឆាំងតែជាមួយលោកសំស៊ីហ្នឹងឯងណាអញប្រាប់ឯងម្ដងទៀតណាបើសិនជាលោកប្រធានរៃលុយក៏អត់មានទឹកក្បាយម្រាយឯងហ្នឹងដែរណាហើយហ្នឹងអត់ អានផ្ទះបាញ់កណ្ដាលថ្ងៃស្រង់ចំកណ្ដាលថ្ងៃចុះសំទោសបើសិនជាការរៃអង្គាសលុយណាខុសច្បាប់ណាលោកប្រធានអត់អាចដើររៃបានទេពួកអាចោម្ដាយឯងប្តឹងចុយចម្រាយហ្នឹងហើយប៉ុន្តែវាមិនមែនជាការខុសច្បាប់មិនមែនជាការដើររៃអង្គាសហើយដឹងអត់ហើយមើលមើលនឹកសានសហរដ្ឋអាមេរិកណារហមនេះដូចគ្នាចឹងហ្នឹង នៅតាមខាសសិស្សគេនីមួយនីមួយគេដាក់នៅក្នុងអាស្អីគេអាកែគេហ្នឹងណាដើម្បីអ្នកណាគេគេដាក់អាលុយខ្លែងខ្លែងអាលុយទូចទូចហ្នឹងដាក់ចូលទៅដើម្បីយកលុយហ្នឹងសំគ្រប់កន្លែងហ្នឹងយកលុយនោះទៅជួយអ្នកក្រីអ្នកក្រអ្នកអត់ខ្សត់នៅប្រទេសដទៃដទៃអាហ្នឹងវាអត់មានខុសច្បាប់ទេអាហ្នឹងគឺជាគេធ្វើទូទៅគ្រប់កន្លែងទាំងអស់ហើយកណាត់បាសង្គមជាតិគាត់មានសិទ្ធិគាត់មានសិទ្ធិដល់រៃអង្គាសបើសិនជារៃអង្គាសមិនគាត់មានសិទ្ធិ យកលុយទៅប្រើប្រាស់នៅក្នុងគណៈបករបស់គេវាអត់មានទៅក្បាលបារអីឯងទេពួកអាថោកទៀតនេះសួរនេះសួរណាហើយបើក្របក្របក្របភ្នែកឯងណាអាខួចុយប្រៃឯងហ្នឹងណាណាដែលនៅសហរដ្ឋអាមេរិកចាយសិតដុល្លារតែយកខួចុយម្លេះឯងស្បែកតាមលុយរៀលក៏ឯងចង់ចាយទៅអាខោទៀតអឺនេះគឺនីសាហើយស្រីមុំយ៉ា បើបើកសំឡេងផងម៉ងម៉ងបើកសំឡេងផងហើយនីសាអត់អត់ទាន់បើកសំឡេងទេអត់ឮសំឡេងទេម៉ែអត់ឮសំឡេងអញ្ចឹងណាហឡូមួយមួយតាមជើងអាហ៊ុនសែនណាណាអត់ឮលឺនៅលឺតែអត់មានអាចោមរាយណាទៅមួយអាហ៊ុនសែន អញខំបានបើអញដកអញដកអញទៅហេងអញទៅគ្រប់គ្រងហ៊ុនសែនអញទៅអញទៅជំរុញជ្រិញមួយហ៊ុនសែនអញអត់មកអញស៊ីផ្អកស៊ីរហុកជាមួយវាស៊ីតកួនជាមួយវាខាន់ស្មៅជាមួយវាបានហើយកន្លែងដល់វាប៉ុណ្ណឹងបានហើយកូនម៉ែតានឹងបានអូខេអត់បើថោកទៀតនឹងវាហួតឯងស្វាគមន៍ស្វាគមន៍ទៅដល់ក្រុមស្ត្រីក្លាហានយើងចាសួស្ដីស្រីអ្នកស្រីយ៉សៃម៉ុនចាជម្រាបសួរចាសួស្ដីកូនស្រីនីសានីសាបង ចាសួរបងខ្ញុំចានេះគឺជាក្រុមស្ត្រីក្លាហានយើងចាដែលគាត់ទើបតែនឹងមានសេរីភាពចេញមកក្រៅប៉ុន្តែសេរីភាពរបស់គាត់នឹងមានបលាយជាប់នៅអង្គប៉ុន្តែយ៉ាងថ្ងៃនេះគឺគាត់ចេញមកដើម្បីថាចេញមកសួរសុខទុក្ខខ្ញុំថាខ្ញុំចង់ជួបគាត់សួរសុខទុក្ខយ៉ាងយ៉ាងម៉េចហើយសុខទុក្ខនៅខាងក្រៅសុខទុក្ខយ៉ាងណាដែរអឺបងប្អូនយើងនៅខាងក្រៅនេះឌីសា ចាបងស្រីបងអូនសុកទុកធម្មតាទេប៉ុន្តែនៅការតាមដានរបស់គេជាប់រាល់ថ្ងៃហ្នឹងបងការការដាហើយមកពុកចាការដាហើយអញ្ចឹងគេនៅការតាមដានយើងនៃគេតាមយើងដល់ដល់ផ្ទះចឹងណាតាមដានយ៉ាងម៉េចទេនីសាចាគេតាមមកមើលយើងដល់ផ្ទះចឹងអត់មានធ្វើយើងមានទោះអីទៅនីសាចាមានទោះអីតាម តាមគេតាមហ្នឹងគាត់តែគេដូចថាតើបំផុតបំផុតធ្វើឲ្យតក់ស្លុតនឹងការគេតាមដូចគេគំរាមដូចថាគេបំបាក់ស្មារតីយើងអញ្ចឹងតែខ្ញុំអត់ខ្លាចទេចាខ្លាចទេហើយគោលដៅខ្ញុំគឺដៅទៅមុខអត់ថយក្រោយទេទោះមានខាងមានឧបសគ្គប៉ុណ្ណាក៏ខ្ញុំរៀនថយដែរ គឺនៅតែស៊ូហើយក៏នៅតែរឹងមាំអឺឲ្យឲ្យឲ្យឲ្យសិលៈគាត់ដាក់ទូរស័ព្ទប្តីទៅអាចឃើញរូបទាំងពីរអ្នកបានហើយដាក់ទូរស័ព្ទប្តីចេះអាចឃើញរូបទាំងពីរអ្នកបានហើយហ្នឹងអាចឃើញរូបទាំងពីរអ្នកច្រាស់ច្រាស់ច្រាស់មកចេះវិញមកចេះវិញ ចឹងពិចារណាមុនមុននេះយើងនេះសិនយើងបើបង្វិលបង្វិលនេះសិនទៅបង្វិលអាខាងលើហ្នឹងវាមានសម្រាប់បង្វិលរូបឥឡូវពេកគូជួយប្រាប់គាត់ទៅខ្ញុំដាក់អាមួយនេះសិនណាអីលោកគាត់ចេញទៅសិនហើយអត់អូខេលោកគាត់ចេញទៅសិនហើយអូខេបាទមានជ័យមានស្រីចង្រៃអើអញចង្រៃតែអត់ខាត់ដល់ចុយម្ដាយឯងហ្នឹងទេអញចង្រៃយួនអត់លេបទឹកក្បិនទេឯងទេអញចង្រៃយួនអត់ជួយអញដាក់ក្បាលឯងទេតែអាមេថោកទៀតប្រឯងចង្រៃនោះសូម្បីតែជីវិតឯងរួមស្រួលដែរអាថោកទៀត សូម្បីតែការរកស៊ីរស់នៅឯងក៏អត់ស្រួលដែរបើអញចង្រៃចង្រៃតែខ្លួនអញម្នាក់ឯងទេហើយអាមេថោកទាបវាចង្រៃគឺផ្ទះអញជាមួយកូនឯងមួយឯងតាំងពូចឹងអាថោកទាបឯងហ្នឹងហ៎បើអាមេថោកទាបវាចង្រៃគឺគឺខ្មែរវារលាយតាំងពូចឹងឯងមែនរលាយដែរឯងអញក៏រលាយដូចតែគ្នាដែរឲ្យតែខ្មែរអាថោកទាបហើយអញចង្រៃអាលាយតែក្រុមគ្រួសារអញឯងវាអត់មានប៉ះពាល់ក្រុមគ្រួសារខ្មែរដតីទេហើយបើគ្របភ្នែកមើលពិភពលោកផង មេដឹកនាំគេត្រូវយកមនុស្សណាដែលល្អមានឧត្តមគតិមានមនសិការចំណេះដឹងដើម្បីរកចំណេះដឹងយកមកជួយអ្នកដែលកូនចៅរបស់ខ្លួនប្រទេសរបស់ខ្លួនឲ្យមានការរីកចម្រើនអភិវឌ្ឍឲ្យឲ្យប្រទេសជាតិឲ្យពលរដ្ឋមានការងារធ្វើមានសក្តានុពលទាំងអស់យើងមានសមត្ថភាពចឹងបានគេរើសយកមកធ្វើមេដឹកនាំចុះអាមេដឹកនាំឯង40ឆ្នាំជួយចម្លើយបង្កើតតែបញ្ហាឲ្យខ្មែរដេញចាប់ដេញចងតាមធាក់តាមទាត់គេសម្រាប់គេសោះបែបយ៉ាងអានឹងអាណាគេចង្រៃអាថោកទៀតនេះបងបងបងសត្រីដែលគាត់នេះដែលគ្មានកំហុសសោះនេះគេចាប់យកតារាគុក ហើយអញហ្នឹងអញយ៉ាងไรអញចាប់មនុស្សមនុស្សអត់មានកំហុសយកដាក់គុកអញ្ចឹងហីមានអញមនុស្សឈួតអញ្ចឹងហើយបានគេរឿងមេដឹកនាំណាដែលមានមនសិការមានកម្ពុជាត្រឹមត្រូវកុំយកមនុស្សពាលីអាវ៉ាស្អីឈួតជ្រូកទៅមកដឹកនាំហ្នឹងវាឈួតតែទាំងអស់តែគ្នាហ្នឹងឯងវាអាចចោលថោកទៀតហើយថ្ងៃសុំប្រទេសពួកឯងម្ដងអញស្លូតយូរឯងស្លូតមួយថ្ងៃតឹងទ្រូងការធ្វើឲ្យគូសាបោកក្បាលអូខេចាអញ្ចឹងសួស្ដីបងស្រីយ៉ស្រីមុំ តាំងពីចេញពីមន្ទីរគុំឃាំងសុកទុកយ៉ាងមិនដែរហើយចាជម្រាបសួរត្រីមុំសុកទុកយ៉ាងមិនដែរហើយចាសម្រាប់ខ្ញុំដែលចេញពីពន្ធនាគារមកហ្នឹងគឺសុកឲ្យទុកជាធម្មតាទេចាហើយដូចរយៈកន្លងដែលចេញក្រោយបញ្ចេញមកហ្នឹងគឺរស់នៅក្នុងការហានិភ័យខ្ពស់ណាអីក្នុងក្នុងតាមបងនិយាយថាគេនៅលក្ខខណ្ឌគេអញ្ចឹងណាគេមានលក្ខខណ្ឌអញ្ចឹងអញ្ចឹងយើងក្នុងការរស់នៅគឺនៅក្នុងការភ័យខ្លាច សំហាងសម្រាប់ឆន្ទៈគឺឆន្ទៈគឺនឹងរាថយគឺឈួរទៅមុខជាជាក់ស្ដែងដូចជាម្សិលមិញម្សិលមិញតែខ្ញុំលក់ពេបន្តិចបន្តួចអញ្ចឹងហើយរាល់ថ្ងៃវាមិនតាមដំណាំកាហ្វេតែខ្ញុំទៅវិជាការពេនឹងម្សិលមិញវាមកគួយចូលផឹកកាហ្វេរូបភាពនេះជារូបភាពគេហៅថាតាមដានរូបតាមភ័យធ្វើយើងភ័យខ្លាចបាត់យើងទៅចេញសកម្មភាពអីអញ្ចឹងតែខ្ញុំកន្លែងខ្ញុំមិនមិន មិនភ័យនិយាយថាតែគេមិនដឹងទៅអីខុសអត់មានធ្វើអំពើអាក្រក់ឬប្រព្រឹត្តបទល្មើសអីដែលធ្វើប៉ះពាល់ដល់សង្គមខ្ញុំធ្វើតែរឿងដើម្បីជួយសង្គមអញ្ចឹងខ្ញុំអត់មានទៅទៅខ្វល់ជាមួយពួកគាត់ទេពួកគាត់មកធ្វើរូបភាពហ្នឹងក៏ខ្ញុំមិនមិនសូវជាចាប់អារម្មណ៍ទេព្រោះកន្លងមកគាត់មិនដែលមកញ៉ាំកាហ្វេទេដល់ថ្ងៃម្សិលមិញថ្ងៃនេះខ្ញុំទៅទៅទៅចេញទៅដើរទៅជួបបងប្អូនយើងលេងសួរសុខទុក្ខចឹងហើយ នឹងហើយហើយការដែលគាត់មកខ្ញុំយល់ថាគឺគាត់រូបភាពហ្នឹងគឺភាពមកអនដានខ្ញុំចឹងច្បាស់ជាក់ស្ដែងនឹងខ្លួនចឹងណាហើយពួកគាត់ប្រសិនអាខាងធ្វើអាអឺរូបភាពអាឡើងបន្លាធ្វើយើងឲ្យយើងខ្លាចពេលយើងបិទពេលយើងគឺគាត់តែគឺសាសគាត់មានតែប៉ុណ្្នឹងគាត់ធ្វើឲ្យយើងបាក់ស្បាតធ្វើឲ្យយើងមិនមានការតស៊ូទៅមុខធ្វើឲ្យយើងបាត់បង់ជំនឿចិត្ត មានខ្ញុំនិយាយចំគិតខ្ញុំមួយថ្ងៃខ្ញុំមិនអាចរៀបហើយទេចាមានទៅមុខរៀបហើយទេព្រោះខ្ញុំអត់មានធ្វើអីអំពើដែលអំពើដែលទៅលក់ជាតិបំផ្លាញជាតិបំផ្លាញព្រៃទៅដូចគេចោទខ្ញុំមិនមានធ្វើអំពើនេះទេខុសតែចោទខ្ញុំគឺខុសខុសស្រឡះពីការពិតបងខ្ញុំសុំខ្ញុំសុំសួរបងបន្តិចបានតែបងអាចរៃរាប់ការដែលរស់នៅក្នុងមន្ទីរឃុំឃាំងហ្នឹងអាចអាចបងអាចប្រាប់បានទេឬក៏មិនហ៊ាននិយាយទេ អាចអត់អីទេអាចចាអញ្ចឹងខ្ញុំចង់សួរបងស្រីទាំងពីរការរស់នៅ ក្នុងទីក្រុងខាំងតើគេឲ្យសិទ្ធយើងរបៀបមិនខ្លះការរស់នៅក្នុងបន្ទប់នឹងក្នុងការហូបចុកឬក៏និយាយចំក្នុងការរស់នឹងតែម្ដងអឺការរស់នៅក្នុងពន្ធនាគារគឺពួកខ្ញុំពុំមាន សិទ្ធិសេរីភាពអ្វីទាំងអស់គឺបិទសិទ្ធិ បែបយ៉ាងត្រូវបាត់ទីទៀតសង្កត់ចាទីទៀតសង្កត់គេមិនឲ្យយើងមានសិទ្ធិរហូតដល់គេហាមអ្នកទោសមិនឲ្យទំនាក់ទំនងចាអញ្ចឹងយើងពុំមានសិទ្ធិអ្វីទាំងអស់ការកេងការញ៉ាំគឺយើងកេងចង្អៀតណែនយើងកេងដល់លំបាកហ្នឹងហើយគឺថាតែអ៊ីនធឺណិតគាត់មានបញ្ហាហ្នឹងហើយ អ៊ីនធឺណិតខ្សោយនឹងអ៊ីនធឺណិតគាត់ខ្សោយឡប់មកវិញចាំតិចមានការបាក់ហ្នឹងហើយបងប្អូនគឺបងប្អូន ស្ដាប់ទាំងអស់គ្នាទៅពីបញ្ហាបងប្អូនយើងចាអញ្ចឹងសូហ្វីចប់ឲ្យសូមឲ្យគាត់និយាយបន្តទៀតចាសូមអញ្ជើញចាអឺត្រីមុំចឹងអឺទាំងរស់នៅទាំងផ្លូវចិត្តទាំងផ្លូវកាយគឺយើងជួបការលំបាកជាធំណាស់ ទាំងសិទ្ធិសេរីភាពរបស់យើងក៏ត្រូវការក៏ដូចគេកំណត់បិទសិទ្ធិយើងរហូតដល់អ្នកពូក្នុងនឹងជាអ្នកទោសហើយជាមួយពួកយើងគេបិទមិនឲ្យយើងទំនាក់ទំនងចាហើយគេធ្វើរឿងអ្វីអ្វីគ្រប់សពបែបយ៉ាងគឺទម្លាក់កំហុសដាក់មកឲ្យយើងជាអ្នកសកម្មជនជាសកម្មជនគឺគេគេចង់តែលេបពណ៌ពួកយើងធ្វើឲ្យយើងអាក្រក់ចា ធ្វើសពបែបយ៉ាងគឺឲ្យតាយើងនឹងសកម្មជននឹងរងថ្មបាក់ចឹងមកយុទ្ធសាស្ត្រចឹងគឺគេចង់ឲ្យយើងអាក្រក់លាបពណ៌យើងរហូតតាំងក្រៅដល់ក្នុងក្នុងគុណធនីគឺមាននេះថាចាប៉ិតណាយើងតាំងពេងគេឲ្យខ្ញុំពិតមិនថែមហ្មងចាអូនជឿចាជាក់ស្ដែងគឺខ្ញុំមកបន្ទប់នេះមានគ្នាចិត្ត100នាក់ហើយគេបានទៅគេតែបីស្អាងទេបីស្អាងខ្ញុំទេខ្ញុំរស់ហើយ ហើយខ្ញុំពេញអ្នកនេះគ្នាមិនបតាអៀងរហូតក៏100ញ៉ាំហ្នឹងប្រហែលម៉ៃក្រេក្នុងបន្ទប់100ញ៉ាំប្រហែលម៉ៃក្រេនឹងប្រហែលប្រហែលជាប្រហែលម៉ៃទេបងទុកនេះអស់របើតប្រហែល20ម៉ែត្រទេតាមខ្ញុំបានទេអត់បានទេប្រហែល20ម៉ែត្រ10ម៉ែត្រហ្នឹងប្រហែល20ម៉ែត្រអូហើយគេមិនទៅលួយលោកបងខ្ញុំដេកខ្ញុំដេកអាអឺងាខ្លួនបានទេបានតែផ្អៀងបានតែផ្អៀងខ្លួនហ្មងដាក់ដៃកូនឆ្ងាយហើយអត់អត់ដាក់ដាក់ដៃ ថាទៀតមានតែយកដៃដាក់ទ្រូងទេនឹងអានេះគឺថាមិនមែនយើងយកយើងទៅដាក់ទោសហើយអានេះយើងយកយើងធ្វើទៅទរណកម្មផ្លូវចិត្តផ្លូវកាយតែម្ដងពួកឯងតាមធម្មតាតាមធម្មតាក្នុងមន្ទីរឃុំឃាំងគេត្រូវមានបន្ទប់ឬក៏មានបន្ទប់មួយប្រហែលដែរប៉ុន្តែអត់មានការតលាយរើខួនរួចអង្គុយបានអីបានទេតែគ្រាន់អត់មានសេរីភាពចេញក្រៅអានេះយកយើងយកទៅដាក់មិនគេមិនគេមិនចង់គេគេមិនចង់ចង្វាក់ចង់អីឲ្យយើងដើរទៅណាអានេះគេបិទសូម្បីតែគេមិនបានស្រួលផងវេទនាតតែមែនតើ ខ្ញុំធ្លាប់ឃើញពុកនៅក្រៅប្រទេសគេដាក់មកបន្ទប់ម្នាក់មកបន្ទប់ម្នាក់ក្នុងបន្ទប់ហ្នឹងមានប្រគុណមានតុកមានញ៉ាំបាយមានទូរទស្សន៍មានអីមើលធម្មតាតែគ្រាន់តែយើងអត់មានសិទ្ធដើរចេញទៅក្រៅប៉ុន្តែហើយមានពេលវេលាឲ្យយើងចេញឧទាហរណ៍ក្នុងមួយថ្ងៃចេញក្រៅក្រៅក្រៅខាងក្រៅហ្នឹងយកខ្យល់អាកាសប្រហែលដល់ហើយបើសិនជាអ្នកជាប់នទីគុំខាំងយូឧទាហរណ៍ដូចជានៅនេះចឹងយើងអត់មានមិត្តជំនាញគេគេឲ្យយើងទៅធ្វើការតាមអ្វីដែលយើងចង់ចង់ចង់ចង់ធ្វើណា ធ្វើការនៅក្នុងគុកហ្នឹងដើម្បីឲ្យសន្សំលុយបានក្នុងគុកហ្នឹងទៀតគេបាត់គេគេគេចំណាយឧទាហរណ៍1ម៉ោង1រៀលអីចឹងណាឧទាហរណ៍ណា1ម៉ោង1រៀលចឹងទៅគេសន្សំយើងឲ្យសន្សំឲ្យដល់ពេលគេចេញក្រៅគេគេចេញក្រៅគុកគេមានអត្ថប្រយោជន៍ហ្នឹងតែម្ដងចាចាអាហ្នឹងហ្នឹងគុកចាអាហ្នឹងគុកក្រៅប្រទេសចាចាំបងខ្ញុំគឺសូលិហេលហេថាអឺក្នុងគុកហ្នឹងគេថាដូចជាគេយកមនុស្សទៅដាក់គុកហ្នឹងដើម្បីតែ អឺគេរបៀបជាធ្វើចំនួនធ្វើចំនួនជាមួយអ្នកទោសហ្នឹងហើយដើម្បីតែអ្នកអ្នកឆ្មាំទោសហ្នឹងអ្នកឆ្មាំអ្នកគុកហ្នឹងនឹងក្រុមនឹងបាក់ពួកគេតតែមានខ្សែបានអាចទៅយាមគុកបានធ្វើជាធានគុកបានដើម្បីតែយកឱកាសហ្នឹងទៅរកស៊ីលក់ដូរដើម្បីកោអ្នកគុកហ្នឹងមានបានឧស្សាហ៍ពួកអ្នកទោសហ្នឹងឯងតើតើអញ្ចឹងមែនអត់បងពិតមែនបងពិតមែនចំពោះគេអ្នកមានក៏គេងគេងស្រួលដែរគេមានលុយទិញការ៉ូមួយការ៉ូចាមួយ 150ក្នុង1គីឡូណាចំពោះអ្នកមានគេខ្លះណាគេទិញ3គីឡូ2គីឡូ4គីឡូតែចំពោះអ្នកអត់យ៉ាងម៉េចទៅបង1គីឡូហ្នឹងកន្លះម៉ែត្រ1គីឡូហ្នឹងកន្លះម៉ែត្រទៅមួយទឹក1គីឡូហ្នឹងអត់ទេកន្លះម៉ែត្រទេឲ្យទៅថាអ្នកណែអត់មានទិញក្រូគេអឹបអឹបអឹបអឹបគ្នាដូចយើងរៀបសន្សំក្នុងកតង់អីចឹងទៅហើយដល់ពេលអ្នកគេទិញទៅយើងគេខ្វាត់គេធ្វើអាអូចឹងអា ហើយចាទាហោថាទាហោថាយើងអត់លុយយើងនៅជួកដាលយើងទៅគេមានលុយគេឡើងមកខាងទៀននេះគេដាក់លុយហើយយើងអត់លុយនៅជួកដាគេដើរកន្លងហ្នឹងគេដើរជន់កន្លងក្បាលហ្នឹងទៅហ្នឹងហើយអាខាងខាងជួបីជួខាងនេះខាងនេះអញ្ចឹងមានអ្នកកដាលអញ្ចឹងអាកដាលរៀនរៀនជាងអាជួគៀនគៀនអញ្ចឹងបងអាកដាលវាទៅទៀបហើយអា អាគៀនគៀនវារឿងពោះជាវផាជាមួយឆ្អាមគាត់ថាមាត់ច្រកជួប្រគុណហ្នឹងក៏ក៏ក៏ក៏ដាក់ឲ្យគេងដែរសិតទឹកអលិលាក់គេដែរកន្លងជួបន្ទប់ទឹកហ្នឹងអលិលាក់អលិលាក់ដូចបន្ទប់ខ្ញុំដំបងហ្នឹងជាង160នាក់ហ្នឹងចេញចូលចេញចូលចេញចូលចេញចូលម៉ោង10មិន10មិនទាន់ជួប្រគុណអស់បងអើយគេកន្លងក្បាលទៅមកទៅមកដូចនេះចឹងក្បាលប្អូនដល់ទៅមួយឆ្នាំហ្នឹងគឺគេកន្លងរហូតគេដើរកន្លងក្បាលយើងចឹងទៅយើងគេឲ្យយើងដេកក្រោមគេអ្នកមានលុយគេដេក តែចំពោះយើងជាសកម្មជនយើងអត់មានលុយទិញក្រោយអញ្ចឹងយើងគេងក្រុមនិយាយចំអ្នកដែលដើរកន្លងតាមចិត្តគេអញ្ចឹងទៅអ្នកដែលអត់មានលទ្ធភាពមានលុយមានកាក់អញ្ចឹងគឺដូចចំនរុទាំងរស់អញ្ចឹងនិយាយចំទៅចុះបងចុះពេលហូបចុកតាមធម្មតានៅក្នុងគុកអញ្ចឹងគេจะឲ្យចំណីយើងឲ្យអាហារយើងប្រហែលប្រហែលពេលប្រហែលពេលគេឲ្យយើងចុះនៅស្រុកខ្មែរគេចែកអញ្ចឹងដែរយ៉ាងម៉េចឬក៏យើងត្រូវធ្វើយ៉ាងម៉េចរកចំណីអាហារខ្លួនឯងអឺ អាហារនំនោះគេចែកពីរពេលបងពីរពេលបាយរបបនោះមកបាយរបបចាបាយរបបនោះមកមកកូនចានចង្កឹះកូនចានមកកូនចានប៉ុណ្ណឹងអត់ពេញទេចានប៉ុណ្ណឹងអត់ពេញទេចានបាយចានចង្កឹះនោះហើយមករងថ្ងៃស្ងល់តឡាចស្ងល់កសក់ស្ងល់តឡាចស្ងល់កសក់ហ្នឹងស្ងល់លហុងស្ងល់តែរហូតហ្នឹងស្ងល់គ្មានចានិយាយទៅជាក្នុងចាំ ហើយស្យូនហ្នឹងតើយើងអាចញ៉ាំគ្រប់គ្រាន់ដែរឆ្អែតដែរឬក៏គេឲ្យតែប៉ុណ្្នឹងគឺចប់យើងអាចសុំទៀតបានឬក៏ឧបមកទេអ្នកខ្លះគាត់ញ៉ាំច្រើនមែនទេញ៉ាំច្រើនមួយចាននេះក៏អត់ឆ្អែតទេអញ្ចឹងគាត់ត្រូវធំសុំថែមតើអាចមានឲ្យយើងបន្ថែមទៅដើម្បីយើងឆ្អែតដែរនិយាយចំទៅយើងនិយាយចំទៅថាវាមានវាមានអ្នកខ្លះអត់ឆ្អែតទេព្រោះមានអ្នកខ្លះចែកសំរុំគ្រាន់មើលអ្នកខ្លះវាអត់ស្មើនិយាយទៅអត់ស្មើគ្នាបើយើងនិយាយថាអត់ឆ្អែតទាំងអស់អត់ត្រូវដែរអ្នកខ្លះបានច្រើនអ្នកខ្លះបានតិចហើយទៅឲ្យពួកខ្ញុំសួរថា មិនគួរចែកច្រើនច្រើនហូបញ៉ាំឆ្អែតថាអត់ទេគេមានកំណត់របស់គេគេមានកំណត់តែប៉ុណ្ណឹងគឺមួយចានប៉ុណ្ណឹងអត់ពេញទេប៉ុណ្ណឹងអត់ពេញទេហើយមានអ្នកខ្លះគេឆ្អែតវាមានអញ្ចឹងវាដូចបែងបែងចែកវាបែងចែកអញ្ចឹងចាអញ្ចឹងហើយការលក់ដូរក្នុងថ្លៃដូចថ្លៃណាថ្លៃមួយជា3នៅក្រៅចាថ្លៃណាចាអញ្ចឹងឲ្យបងដឹកខ្ញុំអញ្ចឹងគឺគេគេគេបង្កើតមុខជំនាញដើម្បីខ្សែស្រឡាយគេទៅអ្នកអាចលក់ដូរបាន ហើយដល់ទៅពេលយើងគេបង្អត់យើងអញ្ចឹងដើម្បីឲ្យយើងទៅទិញគេញ៉ាំវិញអានេះគឺជាការរកស៊ីរបស់គេហ្នឹងហើយគេចែកបាក់ពួកគេដើម្បីរកស៊ីហើយដល់ពេលអញ្ចឹងទៅឧទាហរណ៍ឥឡូវអ្នកឆ្មាំគុកអញ្ចឹងគាត់មានការរកស៊ីគាត់មានបានរិសាការជាមគុកហ្នឹងដល់គេសង្កត់ជញ្ជក់ជាមអ្នកគុកអញ្ចឹងទៅហើយអញ្ចឹងអាដែលគេរកបានហ្នឹងអញ្ចឹងគេអត់ចង់ដូររដ្ឋាភិបាលហ្នឹងឯងគេនៅតែស្រឡាញ់រដ្ឋាភិបាលដើម្បីជំនួយរបស់គេជំនាញរបស់គេដើម្បីតែប្រយោជន៍ខ្លួនអានោះខ្ញុំមើលឃើញអញ្ចឹងណាចាចា គឺជាស្ដែងគឺជាស្ដែងគឺឆ្នាំបាយគេនឹងអាជីពគេណាហើយចុះបងឥឡូវអូម៉ាថាឥឡូវបងបងគេប្រឡែងចេញមកហើយអញ្ចឹងហើយការរស់នៅដែលក្នុងក្នុងមន្ទីរឃុំឃាំងហ្នឹងគឺយើងមើលទៅគឺវេទនាតោះតែមែនទេតើអាការវេទនានៅក្នុងគុកហ្នឹងតើអាចឲ្យបងអឺខ្លាចខ្លាចគេចាប់ដាក់គុកទៀតឬក៏បង នៅតែមានការតស៊ូឬក៏ជំនះគ្រោះឧបសគ្គទាំងអស់ដើម្បីទាមទាររស់សេរីភាព ឬក៏បងមានថាអត់ហ៊ានទេខ្លាចចាពួកគ្រូអីយើងអត់ធ្វើខុសហ្នឹងគេចាប់យើងទៅធ្វើបាបប៉ុណ្្នឹងហើយចេះតើបងមកយើងធ្វើខុសវិញតែបងអាចមានចំណិតថាបងខ្លាចចំពោះនឹងគេធ្វើបាបទៀតដែរអូយយើងយើងចាំទៅសម្រាប់ខ្ញុំទឹកគឺខ្ញុំគឺខ្ញុំនិយាយចឹងខ្ញុំអត់មានហើយគឺទៅមុខចាយើងបើយើងមិនធ្វើយើងមិនមិនខ្វល់បានណាមកខ្វល់ ចឹងបើគាត់គិតថាខ្ញុំធ្វើនឹងខុសច្បាប់តាមពុតខ្ញុំមិនធ្វើនឹងទៅនឹងតែចំណុចមួយដែលរុញជំរុញឲ្យខ្ញុំនឹងធ្វើតមកទៀតអឺអរគុណច្រើនស្រីមុំដែលបាននិយាយអំពីអឺបញ្ហាដែលកើតឡើងនៅ ក្នុងមន្ទីរគុំឃាំងថាស្រីមុំបានជួបនៅហេតុការណ៍អ្វីខ្លះក៏ដូចជាបងប្អូនប្រជាពលរដ្ឋយើងដែលត្រូវគេចាប់យកទៅគុំឃាំងយ៉ាងអយុត្តិធម៌បើតាតាមការរៀបរាប់នោះតាមតែខ្ញុំដឹងណា គឺមានច្រើនលឹះនឹងច្រើនណាស់រហូតដល់វាដាក់ជាប់នៅក្នុងចិត្តរបស់បងប្អូនយើងមិនថាលីសាមិនថាស្រីមុំមិនថាបងប្អូនយើងដទៃទៀតពិសេសគឺស្រីមុំចាថ្ងៃមុននោះខ្ញុំទេទៅកូនគាត់នឹងកូនគាត់លួចបើកលួចបើករូបភាពឲ្យខ្ញុំមើលពីសកម្មភាពរបស់ស្រីមុំគឺខ្ញុំស្រក់ទឹកភ្នែកដោយមិនដឹងខ្លួននៅពេលដែលខ្ញុំឃើញសកម្មភាពស្រីមុំគឺស្រីមុំគាត់ដាក់ជាប់នៅអារូបភាពគាត់វាស់ខ្លួនគេងស្រីមុំណាខ្ញុំយំដល់មិនដឹងខ្លួនស្រីមុំ គាត់វាស់ខ្លួនគាត់ពេញណាគាត់មានខ្សែខ្សែណាសៃមុំគាត់វាស់ខ្លួនគាត់បងប្អូនសៃមុំគាត់អាអារូបភាពនោះបងប្អូនឈឺចាប់ហ៎រហូតគាត់តែមានអារម្មណ៍ថាគាត់មិនទាន់ចេញពីមន្ទីរឃុំឃាំងហើយគាត់នៅក្នុងឃុំឃាំងនៅឡើយវាជាអន្តរកម្មផ្លូវចិត្តមួយបងប្អូន គេមិនមែនដាក់គុកយើងតែរូបភាពទេគេដាក់គុកយើងទាំងឯផ្លូវចិត្តទៀតណាបងប្អូនរហូតយើងចេញមកក្រៅមន្ទីរឃុំឃាំងហើយយើងនៅដកនៅក្នុងចិត្តនឹងទៀតណាវាជាទរណកម្មមួយធ្ងន់ធ្ងរ គាត់វាស់ខ្លួនគាត់គាត់សម្រានគាត់ធ្លាប់នៅក្នុងមន្ទីរឃុំឃាំងគាត់សម្រានអត់បានត្រង់ខ្លួនទេមកដល់ផ្ទះហើយគាត់នៅវាស់ខ្លួនគាត់សម្រានផ្អៀងសម្រានប្តេកទៀតហើយគាត់គាត់ថាត្រូវតែគាត់ថាត្រូវធ្វើម៉េចកុំឲ្យយើងប៉ះគេប៉ះអីចឹងណាខ្ញុំឃើញរូបភាពនឹងហើយខ្ញុំខ្ញុំរំធត់ចិត្តណាខ្ញុំមិនដឹងហើយឥឡូវនឹងតាក់តងនឹងផ្លូវចិត្តរបស់សីមុំតើវាមានន័យថា បានស្រួលថាថាអាការរំសាយបានខ្លះហើយឬនៅសីមុំខ្ញុំចង់ដឹងអាតាក់តងនឹងផ្លូវចិត្តអា គំនាបផ្លូវចិត្តដែលសៃមុំទទួលនៅក្នុងមន្ទីរឃុំឃាំងពួកជួនកាលវាមិនដាក់គុកដាក់គុកតែផ្លូវផ្លូវកាយណាដាក់គុកទាំងផ្លូវចិត្តយើងទៀតគំនាបធ្ងន់ធ្ងរណាស់ចាប្រកបហើយអ្នកស្រីចារហូតមានគេតាមដានមានគេសួរអង្កេតធ្វើបំផិតបំភ័យគឺថាសាហាវគូខឹងយំខ្នងមែនតើណាចាអានោះលោកឡុងគាត់សួរតាចេញពីមន្ទីរឃុំឃាំងហើយមានគេតាមគម្រាមកំហែងទៀតដែរទេបង តាមដានឬកម្រៀងកំហែងទៀតទេបាទលោកសំណួរលោកឡងព្រោះម្សិលមិញចាអឺម្សិលមិញម៉ោង6ម៉ោង6ជាងអឺគេហៅថាជា ការពៀភូមិមកអង្គុយផ្ទះខ្ញុំហ្នឹងហ្មងមកអង្គុយធ្វើញ៉ាំកាហ្វេហើយខ្ញុំគិតថារូបភាពនេះគឺរូបភាពមកក្លំមើលខ្ញុំគាត់ខ្ញុំជាការពៀគាត់មិនតាមមិនកាហ្វេតែខ្ញុំទេ ហើយតែខ្ញុំចេញពីលាគេក៏មិនដែរចូលញ៉ាំកាហ្វេខ្ញុំគិតថាគេនៅតែខ្ញុំតាមឡានពួកថ្ងៃមុនថ្ងៃទីថ្ងៃទី5ខែ7ធ្វើខ្ញុំទៅបុន100ថ្ងៃគេហ្នឹងធ្វើបុន100ថ្ងៃហើយខ្ញុំមកអំពេញហ្នឹងខ្ញុំមកបុនអំពេញទៀតពេលព្រឹកបុនគេនៅភូមិហ្នឹងថ្ងៃទៅហូបនៅទី5ខ្ញុំចេញទៅអឺទៅភ្នំពេញទៅញ៉ាំចុក មានគេមកខ្លំផ្ទះខ្ញុំទៀតគេឲ្យព័ត៌មានថាគេមកខ្លំផ្ទះខ្ញុំតែខ្ញុំគិតតែខ្ញុំមកប្រចាំមួយលោកគ្រូរងឈុនអញ្ចឹងរាល់ការដែលខ្ញុំចេញដំណើរទៅណាមកណាគឺគេនៅក្នុងការគេតាមដានពិតប្រកបចឹងនោះសពបញ្ជាក់ឃើញថាគឺពួកនេះមិនលើកលែងឲ្យអ្នកទោសមនសិការទេគឺនៅតែខំតាមដាន បងអឺខ្ញុំសូមសួរបងតើអឺបងឯងធ្លាប់ឆ្លងកាត់ចំណានពតទេមែនទេចាតូនតែលតូចអហ្នឹងហើយបើសិនជាយើងស្ដាប់មើលទៅភាពការឥឡូវហ្នឹងឲ្យពីចំណានពតអត់ខុសគ្នាបងចំណានពតដូចគ្នាអញ្ចឹងចំណានពតដូចថាគេតាមដានខ្មែរយើងដូចខ្ញុំនៅចាំខ្ញុំនៅចាំអឺដូចថាផ្ទះអានគេសង្ស័យគេមានក្រុមផ្ទះអញ្ចឹងគេមកឆ្មបអីឆ្អីឆ្លប់គេហ្នឹងមកក្នុងក្រុមផ្ទះអញ្ចឹងចាំស្ដាប់តែយើងនៅលើផ្ទះក្រុមគ្រួសារហ្នឹងនិយាយយ៉ាងម៉េចខ្លះ ហ្នឹងហើយនៅហ្នឹងខ្ញុំខ្ញុំនៅចាំខ្លះខ្លះហ្នឹងហើយហើយមានបងប្អូនខ្មែរយើងខ្លះគឺតាមចង់ចង់ចល័តអីចឹងណាកងចល័តអីចឹងណាតាមតាមគេមានចល័តយុវជនស្រួចស្រួចមនុស្សចាស់ក្មេងស្ត្រីអីផ្សេងផ្សេងគ្នាហ្នឹងហើយហើយទៅពេលយប់ឡើងហ្នឹងពេលយប់ឡើងគេចាំកងចល័តហ្នឹងគេដើរសើបសើបសើបមើលតើក្រុមគ្រួហ្នឹងតំណែងតំណងអ្នកណាខ្លះអ្នកណាខ្លះអីចឹងណាចាហើយឥឡូវឥឡូវខ្ញុំស្ដាប់គាត់អញ្ចឹងគឺដូចចរន្តអពតអញ្ចឹង គឺថាប្រទេសយើងមិនមែនជាប្រទេសដែលយើងអាចទទួលយកបានដែលថាប្រទេសប្រកាន់លទ្ធិសិបតៃគឺជាប្រទេសកុម្មុយនីសផ្ដាច់ការក្រៃគ្រាន់តែយកផ្លាកជាតបៃមកបោកតបងប្អូនខ្មែរយើងឯងហ្នឹងហើយគេអនុញ្ញាតឲ្យយើងដើរដើរសពបែបយ៉ាងទាំងអស់ប៉ុន្តែមិនឲ្យយើងនិយាយអ្វីដែលយើងចង់និយាយឯងគេឲ្យយើងនិយាយអ្វីដែលគេចង់បានតែបងហ្នឹងតែបងមានអារម្មណ៍យ៉ាងណាដល់ពេលបងចេញមកបកអាក្រាតមិនបកអាក្រាតនិយាយពីការរស់នៅក្នុងមន្ទីរឃុំឃាំងតែគេតាមតារហូតដល់សប្តាហ៍តើបងមានអារម្មណ៍យ៉ាងម៉េចខ្លះចំពោះតែគេធ្វើអញ្ចឹងដែរបង នៅខាងក្រៅឃុំសម្រាប់ពួកខ្ញុំពុំមានអឺពុំសบายចិត្តទេមានការខកចិត្តយ៉ាងខ្លាំងដោយសារពួកខ្ញុំដោះលែងពួកខ្ញុំហើយនៅក្នុងការតាមដានដែលមានលក្ខខណ្ឌខ្ញុំចង់បានខ្ញុំមានសេរីភាពពិតប្រាកដខ្ញុំចង់បានប្រទេសមួយដែលមានលទ្ធិជាតបតៃពិតប្រាកដហើយខ្ញុំមិនចង់បានសេរីភាពដែលគេហៅថាសន្តិសន្តិភាពដែល សបកក្រៅសន្តិភាពផ្លូវចិត្តអត់មានអញ្ចឹងទេរាល់ថ្ងៃរស់នៅក្នុងការភ័យខ្លាចអញ្ចឹងខ្ញុំទាំងអស់គ្នាជាសកម្មជនចង់បានសេរីភាពពិតប្រាកដចង់អឺចង់និយាយថាប្រតិជាតតៃអត់ជាតតៃពិតប្រាកដមិនคล้ายคล้ายដូចសម័យពលពតអញ្ចឹងឲ្យប្រជាពលរដ្ឋឲ្យពួកខ្ញុំមានសិទ្ធិសំដែងមតិពួកខ្ញុំអត់មានទៅធ្វើអីជេរប្រមាថទេគ្រាន់តែសំដែងមតិនិយាយតែភាពត្រឹមត្រូវទេមិនជេរមិនប្រមាថចាហើយយើងខ្ញុំចង់បានថាភាពត្រឹមត្រូវយើងខ្ញុំ អត់ចង់បានភាពមិនត្រឹមត្រូវទេសន្តិភាពឲ្យមានសន្តិភាពផ្លូវចិត្តផងខាងផ្លូវកាយរាល់ថ្ងៃគ្មានសន្តិភាពទេផ្លូវចិត្តគ្មានសន្តិភាព បន្តិចណាឡើយគឺរួមនៅនឹងការភ័យខ្លាចដើរទៅណាមកណាដើរទៅណាមកណាភ្នែកនៅប្រចាំកធ្វើអីមួយនឹងការភ័យខ្លាចអញ្ចឹងយូរទៅម្នាក់ម្នាក់ទៅជាអារម្មណ៍ផ្លូវចិត្តអស់ហើយសម្រាប់ខ្ញុំសុំទោសខ្ញុំសុំខ្ញុំសុំនិយាយពីខ្ញុំវិញណាដែលខ្ញុំដែលទៅប្រទេសដែលគេ ប្រកាន់លទ្ធិប្រជាធិបតេយ្យបែបប្រកាសណា គឺខ្ញុំអត់ដែលមានឃើញថារដ្ឋាភិបាលគេហ្នឹងណាមកតាមរំលាយគណៈបកប្រឆាំងតាមចាប់អ្នករិះគន់តាមចាប់អ្នកជេរអីយកទៅដាក់គុកគេមិនដែលទៅខ្វល់ទេជាមួយពលរដ្ឋទេណាដែលដែលរិះគន់អីសពបែបយ៉ាងទាំងអស់ចោះមូលហេតុអ្វីណាសំណួរទាំងអស់នេះគឺសូមឲ្យពួក CP បេតកាប់មុខហ្នឹងណាហ្នឹងហើយមូលហេតុអ្វីបានរដ្ឋាភិបាលខ្មែរសពថ្ងៃនេះដែលអួតខ្លួនឯងថាជាអ្នករំដោះជាតិជាអ្នកការពារសន្តិភាព ណាហើយថាប្រទេសប្រជាប្រកាន់ប្រជាធិបតេយ្យចុះមូលហេតុអ្វីដើរដល់រករឿងនឹងគណៈបកប្រឆាំងដែលជាគណៈបករបស់ខ្មែរដែរនេះតែគាត់នៅរស់នៅក្នុងប្រទេសខ្មែរដែរតាមមូលហេតុអ្វីហ្នឹងហើយអញ្ចឹងសូមឲ្យបងប្អូនជួយបញ្ចេញមតិទាំងអស់នេះតាមមូលហេតុអ្វីបានចរិតមេដឹកនាំរបស់ហ៊ុនសែននេះដែលកាន់ហ៊ុនជាប្រទេសដែលកាន់ប្រកាន់ជាប្រទេសតាមរករឿងគណៈបព្វចាំងឲ្យចោតថាគេនឹងក្បត់ជាតិថាគេនឹងចូលយ៉ាងម៉េចយ៉ាងម៉េចចុះប្រទេសគេនេះដែលពលរដ្ឋគេ តែតែពលរដ្ឋគេមានសិទ្ធិរិះគន់មានសិទ្ធិជេរមានសិទ្ធិគប់ពងវាន់ពងទាចោលស្បែកជើងអីជាដើមសួរថាតើគេមានដែរចាក់ពលរដ្ឋគេយកទៅដាក់គុកចោលប្រកាន់ដែរឬទេសូមឲ្យបងប្អូនជួយបញ្ចេញមតិតែទាំងអស់នេះគឺជាសកម្មភាពក្នុងស្រុកខ្មែរគឺជាសកម្មភាពណាដែលប្រទេសយើងដែលយើងអាចទទួលយកបានឬក៏ជាសកម្មភាពដែលនយោបាយសប្តាហ៍ហ៊ុនសែនសប្តាហ៍គឺនយោបាយដែលគិតតែពីអំណាចរបស់ខ្លួនឬក៏ជាឬក៏ជានយោបាយដើម្បីតែរកដំណោះស្រាយជូនពលរដ្ឋ សូហ្វីសុំទោសុំកាត់សូហ្វីតិចម៉ូនីកាព្រំព្រំរំព្រំអីព្រំព្រំដោះរំម៉ូនីកាម៉ូនីកាគាត់ថាចម្លើយគាត់ទាំងពីរមានគុណសម្បត្តិនិងគុណវិបត្តិទី1បាន បង្ហាញពីការរំលោភសិទ្ធិមនុស្សទី2គុណវិបត្តិគឺចម្លើយរបស់គាត់ ហាក់បំបាក់ស្មារតីរបស់អ្នកផ្សេង។ ខ្ញុំសូមប្រាប់ត្រឡប់ទៅបងប្អូនវិញហើយខ្ញុំនឹងឲ្យបងស្រីបងអូនទាំងសីមុំហើយក៏ដូចជានីសាគាត់នឹងឆ្លើយតបទៅវិញចម្លើយរបស់គាត់ទាំងពីរនាក់នេះវាមិនវាមិនបានបំបាក់ស្មារតីទេណាពួកអីសម្រាប់ប្រជាពលរដ្ឋខ្មែរយើងឥឡូវហ្នឹងគាត់លេខបាក់ហើយពួកអាការគេបំផិតបំភ័យ របស់រដ្ឋាភិបាលរបស់ក្នុងពេញធ្វើឲ្យបងប្អូនពលរដ្ឋខ្មែរនឹងភាសាខ្មែរយើងនិយាយបែបសម្រាយកុំបាលីបកូច្រើនពេកគាត់ថាដល់ករស់ស្មើស្លាប់វាវាវាវាវាវាអស់អាការភ័យខ្លាចហ្នឹងវារស់ស្មើនឹងស្លាប់ស្លាប់ទាំងបើកភ្នែកពួកឥឡូវមនុស្សយើងរស់ដោយគ្មានសេរីភាពតែនៅមានតម្លៃអីទៀតមិនឲ្យនិយាយស្ដីរំលោភសិទ្ធិគ្រប់សពបែបយ៉ាង គេធ្វើមកដាក់លើទាំងបំពេញឯណាទៅសិទ្ធិពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញសិទ្ធិក្នុងការបញ្ចេញមតិឯណាទៅពេលណានិយាយចាប់ដាក់គុកដាក់ច្បាប់បើចង់ដល់ថាគាត់ទាំងពីរអ្នកនិយាយមកនឹងវាជាការបំផិតបំភ័យតើនឹងមានតម្លៃអីទៀតរស់រស់នៅមានតម្លៃអីទៀតណាសម្រាប់បងប្អូនពលរដ្ឋខ្មែរហេតុអីបានជាអ្នកស្រីយ៉ស្រីមុំក៏ដូចជាបងស្រីលីសាគាត់ចេញមកតវ៉ាប្រឆាំង ខ្ញុំសូមខ្ញុំសូមឆ្លើយកន្លែងហ្នឹងតិចដែរបើសិនជាបងស្រីហ្នឹងគាត់មិនមិនមិននិយាយពីរឿងការដែលលំបាកនៅក្នុងមន្ទីរឃុំឃាំងក៏បងប្អូនខ្លះគឺគាត់ខ្លាចបាត់ទៅហើយចាហើយនឹងសក់ខ្មែរចោះខ្លាចចោះអ្នកនៅក្រៅប្រទេសនេះស្រាក៏មានស្រានិយាយក៏មាននិយាយធ្វើអ្វីដោយសារដោយសារតែគាត់គិតប្រយោជន៍ខ្លួនគាត់ពេកគាត់ថាគាត់ខ្លាចចូលស្រុកអត់បានគាត់មានបងប្អូនក្នុងស្រុកខ្មែរតែប៉ិតពួកយើងសិតតែជាខ្មែរពួកយើងសិតតែមានបងប្អូនតែណាយើងលះបង់ទាំងអស់ហ្នឹងហើយ ដែលយើងខ្លាចដែលយើងគិតចេះគិតចង់ហើយអានឹងហើយធ្វើឲ្យយួនហ្នឹងវាបំបាក់យើងបានដល់យើងគិតបញ្ចោលខ្លួនឯងពេកវាមានហើយមិនអត់មានទេថាអ្នកថាអ្នកបាក់ទឹកចិត្តវាត្រូវតែមានហើយអូយអត់ហ៊ាននេះខ្លាចចាក់ដាក់គុកចូលគុកទៅប្របាក់អញ្ចឹងមួយពីរតែដល់ពេលអ្នកជាប់ទីឃុំឃាំងគាត់ប្របាក់មែនក៏ប៉ុន្តែគាត់ថាគាត់តស៊ូគាត់អាចទ្រាំប្របាក់អញ្ចឹងទៀតបើសិនជាគាត់មិនតស៊ូទេថ្ងៃក្រោយគេចាប់យកតាទៀត យើងនៅស្គមគេត្រូវរកគេគេរកវិធីយ៉ាងណាមួយគេចាក់យើងទៅដាក់យកទៅដាក់មន្ទីរឃុំឃាំងដូចតែដូចហ្នឹងអញ្ចឹងទេអាហ្នឹងឯងធ្វើឲ្យទឹកចិត្តគាត់ហ្នឹងចេញមកមិនខ្លាចនឹងការទៅជាប់គុកម្ដងទៀតឬពីរដងទៀតទេគឺតែខ្លាចជាប់គុកខ្លះ10ដងហើយនៅតែធ្វើដដែលដដែលដោយសារដោយសារការឈឺចាប់ចាសុំទោសអញ្ចឹងមកអរគុណច្រើនសូហ្វីអញ្ចឹងហើយការដែលគាត់ចេញមកនិយាយនេះនេះឥឡូវដូចបងប្អូនមានចាំសម្ដីរបស់លោកលោកគ្រូរងជនគាត់មានសាសហ៎ គុកប្រៀបដូចជាគុកទីងមងហើយនៅមួយទៀតពាក្យចាស់ចាស់តែតែតែនិយាយថាមនុស្សខ្មោចលងមនុស្សដែលខ្លាចខ្មោចដោយសារតែយើងខ្លាចហ្នឹងឯងបានគេចេះតែប្រឡាចយើងតែបើគេបើយើងលែងខ្លាចហើយគេលែងប្រឡាចយើងឯងប៉ុន្តែខ្មែរខ្មែរពេកខ្មែរបងប្អូនខ្មែរយើងខ្លះគាត់ខ្លាចខ្លួនគាត់គេមិនទាន់ធ្វើអីគាត់ខ្លាចតែខ្លួនគាត់ហ្នឹងហើយ បើចឹងបើចឹងគេគេគេធ្វើបាបបានតែមនុស្សដែលខ្លាចតែយើងលែងខ្លាចហើយនៅអីទៀតគេលែងហ៊ានបន្លាចយើងហើយដោយសារតែពលរដ្ឋខ្មែរយើងគាត់បាក់ស្បាតគាត់ខ្លាចចឹងមិនគេបន្លាចបាន គេបន្លាចបានតែអ្នកខ្លាចតើចាសូមទោសដែលខ្ញុំកាត់មិញណាបងប្អូនហើយខ្ញុំក៏សូមឥឡូវខ្ញុំសូមបន្ត ទៅសីម៉ងក៏ដូចលីសាដែរតកតងនឹងបញ្ហាដែលបញ្ហាសុខភាពរបស់ អ្នកទាំងពីរដែលបានចេញមកដល់ក្រៅនេះពីបញ្ហាសុខភាពផ្លូវចិត្តព្រោះខ្ញុំឃើញថាមើលទៅស្រីមុំក៏ដូចជាលីសាហើយក៏ដូចជាបងអូនត្រីហុងក៏ដូចជាបងប្អូនយើងដទៃទៀតនៅពេលដែលមកដល់ក្រៅហើយអ្នកក្រៅមានបញ្ហាសុខភាពពេលរស់នៅក្នុងមន្ទីរឃុំឃាំងនឹងគឺថាមាន ការលំបាកមែនទែនលំបាកតាំងពីបញ្ហាបញ្ហាការហូបចុកការសម្រាករស់នៅ គឺមានឧថាភាពកខ្វក់ស្មោករោគហ្នឹងហើយហេតុទៅទួលរងនៅសម្ពាធផ្លូវចិត្តទៀតរងនៅការថា ដូចនៅក្នុងមន្ទីរឃុំឃាំងដូចមកខ្ញុំអ្នកទាំងពីរបាននិយាយហើយដូចមានការធ្វើអាជីវកម្មនៅក្នុងមន្ទីរឃុំឃាំងចម្រិតយកប្រាក់ដូចជាមានការទិញកន្លែងដេកសំបីទៅដល់មន្ទីរឃុំឃាំងនៅក្នុងគុកមានលុយណាហេតុអីក៏មានការកំណត់ឲ្យទិញកន្លែងដេកចាប់គេទៅដាក់គុកឲ្យទាលុយទៀតអីក៏ថោកទាបម៉េចគេលក់ទឹកទៀតឬសូថាលក់ទឹកទៀតឯទឹកទឹកមានលក់អីអានឹងជាការរំលោភធ្ងន់ធ្ងរបំផុតគឺថាថោកទាបមែនតើហ្មង នឹងហើយអញ្ចឹងខ្ញុំចង់តាក់ទងនឹងតាក់ទងនឹងតាក់ទងនឹងផ្លូវចិត្តណាផ្លូវចិត្តរបស់បងប្អូនវិញតើឥឡូវនោះវាវាអាចយើងថា យើងយើងថាវាយើងអាចសម្រួលបានខ្លះហើយឬនៅក្នុងពេលយើងមកនៅ ក្រៅនឹងយើងនៅមានអារម្មណ៍តក់ស្លុបភ័យថាខ្លាចអីយ៉ាងម៉េចដែរចាចាសូមជឿស្រីមុំអឺចាស្រីអឺតកតងរឿងផ្លូវចិត្តវារៀងធូរស្រាលខ្លះបានន័យថា ជួបជុំកូនជួបជុំប្តីអញ្ចឹងទៅតែគាត់ថាបានមួយចំនួនមិនគួយទេមិនបានទាំងក្រុមទេគាត់មិនដឹងស្ដាប់ហើយដូចខ្ញុំនិយាយសារវិញពីបានហើយចុះបាទមានតែដល់វិញមិនខានបានជាប់អញ្ចឹងអាផ្លូវចិត្តហ្នឹងអាបាក់សិទ្ធិសំខាន់សិទ្ធិហ្នឹងឯងសិទ្ធិសិទ្ធិភាពហ្នឹងអូនមិនដាក់ទុកក្នុងគ្រប់បន្ទុកអញ្ចឹងវាអត់អញ្ចឹង ហ្នឹងអាចារ្យត្រង់ហ្នឹងនឹកយើងតែមានផ្លូវចិត្តហើយអារម្មណ៍វាទៅតាក់ទងអារម្មណ៍អារម្មណ៍នេះជានៅនៅតែភ្លេចភ្លាំងមិនច្បាស់ភ្លេចហើយវាដូចជាក្នុងពុកនឹងនៅដិតម្ល៉េះទេมันមិនតន់ស្រឡះចៃហ្មងទេខ្ញុំមិនអូប្រចាំបានស្ដីថាពីមុនគេដាក់គុកមានអញ្ចឹងឥឡូវគេដាក់គុកអត់អញ្ចឹងនៅតែគុកដូចគ្នាគាត់តែពីមុនគុកមានអញ្ចឹងឥឡូវគេប្រឡែងមកក្រៅហ្នឹងវាប្រៀបដូចជាគុកអត់អញ្ចឹងបានន័យអញ្ចឹងហ៎ ចាចាអញ្ចឹងជើងតាទៀតមិនឆ្លាស់ដែរនេះមួយចំទោះសំឆ្លើយមកខ្ពស់ទៅឥឡូវអាកូនអ្នកកសិកសិថាពីរអ្នកនេះស៊ីឈ្នួលធ្វើបាតកម្មតែហ៊ុនសែននឹងស៊ីឈ្នួលយួនដើម្បីសម្លាប់ខ្មែរលាបទឹកដីខ្មែរកុំភ្លេចទេកន្លែងហ្នឹងហ្នឹងហើយពួកគាត់ជាខ្មែរគាត់មានការឈឺចាប់ណាគាត់ទៅដូចពួកយើងនៅក្រៅប្រទេសចឹងអ្នកណាមានលុយគណៈបកសង្គ្រោះជាតិណាមានលុយមកទិញក្បាលយើង គឺមនសិការជំរុញឲ្យគាត់ទៅធ្វើបាតកម្មដោយសារឃើញការដឹកនាំរបស់ហ៊ុនសែនវាចោលសៀតតាមច្បាប់កន្លែងហ្នឹងព្រោះមនុស្សម្នាក់ម្នាក់ខួរក្បាលអត់ដោយហ៊ុនសែនខ្មែរគេភាកច្រើនខួរក្បាលអត់ហ៊ុនសែនទេដោយអត់ដោយហ៊ុនសែនទេខ្មែរភាកច្រើនគឺជាខ្មែរដែលរងគ្រោះដែលគាត់មានការជឿចាប់អញ្ចឹងគាត់ទៅធ្វើបាតកម្មគ្មានអាណាគេជួលគាត់ទេដោយសារការជឿចាប់របស់គាត់ដោយសារតែរបបហ៊ុនសែនជារបបដែលផ្ដាច់ការធ្វើបាបពួកគាត់ក្រុមសាកូនចៅគាត់ហ្នឹងណា បងគាត់គេមិនធ្វើបដកម្មដើម្បីទាមទារសិទ្ធិសេរីភាពតាណាចូលចិត្តយកអភិសាយថាគេអឺស៊ីឆ្លួលធ្វើបដកម្មសង្គ្រោះជាតិគ្មានថាតការទទួលអ្នកណាម្នាក់ហើយនេះជាជាពាក្យសម្ដីប្រមាថប្រមាថនៃឆន្ទៈរបស់បងប្អូនប្រជាពលរដ្ឋខ្មែរចាអញ្ចឹងខ្ញុំសូមឲ្យស្រីមុំឬក៏នីសាឆ្លើយតបទៅម្ចាស់ខមមិនទៅណាវាជាការប្រមាថនៅឆន្ទៈរបស់របស់បងប្អូនយើងចាសូមជូនចាសូមជម្រាបសួរ បងប្អូនដែលមានមតិដូចជាអ្នកស្រីគាត់លើកឡើងមិញមិញខ្ញុំសូមសូមចិត្តថាពាក្យមួយម៉ាត់នេះឈប់ប្រើមកលើពួកខ្ញុំពួកខ្ញុំអត់ពលយកបានទេពាក្យនេះគឺឈឺចាប់ណាស់វាខុសពីការពិតវាផ្ទុយពីការពិតចាមានន័យថាពាក្យហ្នឹងគឺពាក្យប្រមាថខ្ញុំពួកខ្ញុំមិនដែលយកជីវិតទៅលក់ដូរទៅទិញទៅដូរដូចពួកខ្ញុំទេបើឈប់ទៅភាសានេះគឺប្រាប់ពួកខ្ញុំ វាធ្វើគឺកាន់តែឈឺចិត្តខ្លាំងខ្ញុំចង់ប្រាប់ថាបើសិនឈប់បានឈប់ហើយឈប់បាត់ឈប់ណាម្ចាស់ស្នោតម្ចាស់ប្រទេសម្ចាស់ស្នោខ្ញុំចេះស្រឡាញ់ជាតិខ្ញុំខ្ញុំស្ថាបតីខ្ញុំចេះស្រឡាញ់កូនខ្ញុំបើឈប់បានឈប់ទៅទៅដើមលើឈឺចាប់ទៀតឈឺចាប់ទៀតអត់ខ្ញុំតែខ្លាំងឡើងខ្លាំងដល់បងមកតែដូចខ្ញុំឈប់ពីការហ្នឹងអាចទៅបានទេ សម្រាប់ធ្វើដល់បែកតលុយទេស្ដាប់ឲ្យច្បាស់ណាជាតិរបស់ខ្ញុំប្រទេសរបស់ខ្ញុំខ្ញុំជាចិនស្នោសម្ដីនេះគួរតែយល់ឲ្យឈប់ប្រាមកលើពួកខ្ញុំពួកខ្ញុំអត់ទួយកបានទេឈឺចាប់ខ្លាំងណាស់កណាលពាកហ្នឹងពួកពួកខ្ញុំមិនមែនយកទឹកលុយមកទិញទឹកចិត្តទេមានតែឯងវិញទេដែលទៅប្រើភាសាឡើងលុយតែពួកខ្ញុំដាច់ខាតខ្ញុំយកលុយមកមកប្រើមួយខ្ញុំណាយកលុយមកផ្ទះលើប្រាំ ទៅខ្ញុំមិនមែនជាប្រភេទទេមិនអាសូរខ្ញុំគូយត់បានទេភាសាបែបហ្នឹងពួកខ្ញុំធ្វើនេះគឺជាខន្ទៈពុតប្រកបបាទពួកខ្ញុំអត់មានខន្ទៈពុតប្រកបទេក៏អត់អាចដើរផ្លូវមួយនេះបានពួកខ្ញុំអាចយកជីវិតយកមកលេងស្អាតបានទេខ្ញុំថាគូពួកខ្ញុំធ្វើចេញពីទឹកចិត្តពីចាស់ប្រទេសបងខ្ញុំសុំសុំសុំខាងក្រោមបន្តិចហ្នឹងឯងបើសិនជា ណាគេថាស៊ីឈ្នួលបដកម្មបងបងស្រីក៏បានរាយរាប់ហើយការជាប់គុកវាអត់ស្រួលទេគេងបជ្រៀនគ្នាញ៉ាំចុកបុកតបៀអីគឺថាពិបាកវេទនាតតែមែនតែនហើយអ្នកណាសុខចិត្តយកលុយបន្តិចបន្តួចនឹងតែឲ្យគេចាក់ដាក់គុកនោះមានអើចាអឺសូមខ្ញុំសូមបញ្ជាក់លីសាសូមឲ្យលីសាបញ្ចេញមតិនៅពេលដែលគេប្រើភាសាចឹងមកលើអញប្រមាថទៅលើអញឆន្ទៈរបស់ប្អូន ចំពោះបងអូនសូមឲ្យបងអូនប្រាប់ទៅបុគ្គលដែលបាននិយាយភាសាអញ្ចឹងសូមឲ្យគាត់នឹងភ្ញាក់រលឹកឡើងណាសូមបញ្យល់ប្រាប់គាត់តើតើការដែលពេលបើអញគាត់ណានេះយើងប្រើសិទ្ធយើងជាពលរដ្ឋសោះតែគេបែរជាប្រមាថយើងណាប្រមាថនៅឆន្ទៈរបស់យើងចាក់សូមជួយលីសាចាអរគុណបងចាភាសាហ្នឹងណាបើជប់បានទៅខ្ញុំជាប្រជាពលរដ្ឋខ្ញុំមានសិទ្ធិនឹងចេញមតិ ខ្ញុំជាម្ចាស់ឆ្នោតខ្ញុំជាម្ចាស់ប្រទេសអញ្ចឹងខ្ញុំមានអឺសិទ្ធគ្រប់បែបយ៉ាងដើម្បីទៀមទាយកសិទ្ធិសេរីភាពដែលរដ្ឋាភិបាលកំពុងតែចង់លុបបំបាត់ចាហើយពួកខ្ញុំអត់អាចយកទឹកលុយមកទិញទឹកចិត្តហើយក៏ពួកខ្ញុំបើពួកខ្ញុំធ្វើនេះអត់ចែកពីឆន្ទៈពុតប្រកបណាអត់អាចដាក់ក្នុងមួយនេះបានទេព្រោះអីធ្វើម្ដងម្ដងគេវាយរហូតដល់ច្រឡប់ គេទាត់គេភាកសັບគ្រប់បែបយ៉ាងហើយបើលើសឡោះចាប្រៅអង្គើហ៊ុនសាមកលើពួកខ្ញុំជាក់ស្ដែងនៅថ្ងៃ23ដុល្លារយើងញ៉ាត់នៅស្ថានទូតចិនគេវាយខ្ញុំរហូតដល់សឡោះចាគេប្រៅអង្គើហ៊ុនសាមកលើខ្ញុំជាស្ត្រីនេះហើយខ្ញុំសុំសួរថាលុយមិនតិចមិនទួចមកតិចឲ្យខ្ញុំជិះទៅដល់បងប្អូនឃើញស្រាប់ហើយ គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់តាមដងផ្លូវខ្ញុំមកយកយកទៅបណ្ដឹងមកបដូរជីវិតអត់បើសំដីធ្វើឲ្យខ្ញុំគូចាប់ខ្លាំងដែរបើសិនជាគាត់ជាខ្មែរគាត់អត់អាចនិយាយភាសានឹងបានខ្ញុំជឿជាក់បើគាត់ជាខ្មែរគាត់អត់និយាយភាសានឹងបានហ្នឹងហើយជាសារបស់គាត់ខ្មែរគាត់មិននិយាយអញ្ចឹងទេ ពួកយើងមិនមែនមិនមែនធ្វើមានផលប្រយោជន៍គឺគឺផលប្រយោជន៍ហ្នឹងចាស់ផលប្រយោជន៍ជំរុញឲ្យខ្ញុំសំខាន់ជាងគេគឺធ្វើដើម្បីកូនចៅយើងចំនួនក្រោយ ស្រីមុំលីសាគឺជាភាសាបំបាក់ស្មារតីអានេះជាគឺជាភាសាបំបាក់ស្មារតីរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងពួកគេមានគោលបំណងបំបាក់ស្មារតីយើងដើម្បីកុំឲ្យយើងងើបឡើងថាបញ្ចេញមតិនិយាយស្ដីតវ៉ាប្រឆាំង នៅនៅពេលដែលពេលមានការរំលោភសិទ្ធិសេរីភាពរបស់យើងជាស្មារតីបំបាក់ទឹកចិត្តយើងគេជន់ឈ្លីយើងចឹងដើម្បីកុំឲ្យយើងណាគេបំបាក់ស្មារតីយើងដូច្នេះយើងកុំចាប់អារម្មណ៍អីហ្នឹងហើយអានេះអានេះបើតាមខ្ញុំគិតទេពួកហ្នឹងណា ពួកធ្លាប់ពួក CP ធ្វើអ្វីក៏ដោយតតទៅត្រូវការចំណាយលុយដូចជាពួក CP គេធ្វើបាត់កម្មនៅក្រៅប្រទេសឬក៏ទៅទទួលសម្ដេចរបស់គេគេសិតតែចំណាយលុយឬក៏ធ្វើកម្មវិធីអ្វីក៏ដោយគេសិតតែចំណាយលុយគេអត់ស្គាល់ពីគេអត់ស្គាល់ពីបេះដូងមនសិការជាតិយ៉ាងម៉េចគេគេស្គាល់តែពីដុល្លារឯងនិងតំណែងប៉ុនស័កតែប៉ុណ្្នឹងឯងអញ្ចឹងគេចេះតែប៉ុណ្្នឹង ហើយមួយទៀតពួក CVP អត់ដែលទទួលខុសត្រូវទេឧបមាតែពួកគាត់ចេញធ្វើបាតកម្មចឹងទៀមទាដោះលែងក្រុមគ្រួសារគាត់ដែលចាក់ដាក់ទីគុំខាំងដែលអត់មានដែលអាចយុត្តិធម៌អញ្ចឹងទេពួកហ្នឹងវាអត់មានទទួលខុសត្រូវថាចាប់គេដោយមានគ្មានកំហុសអីអញ្ចឹងទេវាចោលតែឆ្លើយបច្រាស់ត្រឡប់មកវិញពួកអ្នកធ្វើបាតកម្មហ្នឹងទៅតែស៊ីឈ្នួលធ្វើបាតកម្មចុះយកចាប់ប្តីគេក្រុមគ្រួសារគេក៏ដាក់ទីគុំខាំងមិនឲ្យគេចេញមកតវ៉ាយ៉ាងម៉េចហើយកន្លែងណាដែលដែលបញ្ជាក់ថាពួកគាត់ស៊ីឈ្នួលធ្វើបាតកម្មណា អញ្ចឹងគឺជាភាសាដែលពួកសេលពេហ្នឹងខ្ញុំនិយាយម្ដងទៀតគឺជាតែសិទ្ធិភាសាដែលមិនទទួលខុសត្រូវតាំងខ្លួនឯងថាខ្លួនឯងធ្វើអ្វីក៏ត្រូវដែរពលរដ្ឋហ្នឹងសិតតែខុសចេះខុសអញ្ចឹងរាល់ថ្ងៃហ្នឹងខ្លួនឯងកំពុងតែតាំងខ្លួនឯងជាជាជាជាជាជាដើរផ្លូវត្រូវចាក់គេដាក់គុកក៏ខ្លួនឯងត្រូវរំលាយគេក៏ត្រូវសម្លាប់គេក៏ត្រូវគឺថាត្រូវតែម្នាក់ឯងចាសំទោសគ្រាន់តែគ្រាន់តែបងប្អូនប្រជាពលរដ្ឋយើងប្រើសិទ្ធិណាប្រើសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ តាមពិតបើបើគ្រាន់តែបងប្អូន ប្រើសិទ្ធដែលមានចែងក្នុងរដ្ឋធម្មនុញ្ញត្រូវគេចាប់ដាក់គុកអញ្ចឹងគួរតែយើងធ្វើឲ្យឲ្យហ៊ុនសែននឹងលុបច្បាប់នឹងចោលទៅណាឲ្យលុបច្បាប់នឹងចោលទៅបើបើច្បាប់មានហើយប្រជាពលរដ្ឋយកមកអានអញប្រើយកមកអនុវត្តបែរជាមានទោសអញ្ចឹងចាំបាច់មានតែអីសិទ្ធសិទ្ធក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋសិទ្ធប្រមូលផ្ដុំមានចែងតើ ហេតុអីក៏អញត្រូវអញត្រូវចាប់គាត់យកយកយកទៅធ្វើទោសហើយទោសនោះតាមតែបងតាមតែអ្នកស្រីយកស្រីមុំក៏ដូចជាប្អូនលីសាគាត់រៀបរាប់បំបញ្ញមិញគឺថាទោសនោះចង់ទោសហៅជាងគ្រឿងញៀនទៀតហ៎អ្នកទោសគ្រឿងញៀនទៀតចាចាយកទៅហើយនៅខ្ញុំបានលើសូសម្ដីរបស់អ្នកស្រីសាត់ផាណាបងធូរត្រណកម្មទៅលើអ្នកស្រីសាត់ផាបានសាហាវខ្លាំងមែនទែន ខ្ញុំបានឮសូរគាត់និយាយរហូតបង្ហាញរូបភាពមួយមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរយកមែនតែនរហូតមានការសម្រាត សម្លៀកបំពាក់គាត់ឲ្យឲ្យគាត់អង្គុយទេណាអង្គុយលុតជគួងនៅពេលដែលគាត់កំពុង តែមានបញ្ហាឈឺជគួងណាសាហាវខូខើយងខ្នងលឺលឺអ្នកតោគ្រឿងញៀនអ្នកតោអក្រិតជនទៅទៀតខ្ញុំសូមខ្ញុំសូមសួរបងស្រីទាំងពីរហ្នឹងហើយអា តើបងប្អូនយើងដែលគាត់ចេញពីមន្ទីរឃុំឃាំងដូចជាបងស្រីទាំងពីរអញ្ចឹងដែលគេចាប់យើងយកចោតយើងយកតារាមទីមក៏ឲ្យគេធ្វើទិរុណកម្មផ្លូវចិត្តផ្លូវកាយតើយើងអាចយកសកម្មភាពទាំងអស់នោះដែលនៅក្នុងមន្ទីរឃុំឃាំងហើយយើងទៅប្តឹងនឹងអង្គការសិទ្ធិមនុស្សបានដែរឬទេពីការដែលគេរំលោភសិទ្ធិយើងធ្វើបាបយើងក្នុងមន្ទីរឃុំឃាំងយើងបានយើងដូចអត់ខ្ញុំអត់តបានទៅប្តឹងប៉ុន្តែបើខ្ញុំចង់ប្តឹងដែរពីអឺ លុបសិតមកលុបពួកខ្ញុំជាប្រជាពលរដ្ឋខ្ញុំទៅដាក់គុកផ្ទះហើយយកខ្ញុំទៅធ្វើទៅរងតាមខាងចិត្តតាមខ្លួនកាយខ្ញុំគាត់អត់ចង់ថាខ្ញុំទៀមទាយល់ពីធម៌ខ្ញុំបានជាធម៌សម្រាប់ខ្ញុំដែលខ្ញុំបានជួយដល់សង្គមខ្ញុំគាត់រីគុណតាមស្ថាបនាខ្ញុំអត់មានជាប្រមាថហើយអត់មានការហិង្សាពាក្យស្រួលទេ យើងតវ៉ាទាមទារសេរីភាពសិទ្ធិសេរីភាពលទ្ធិជាតិផ្នែកពិតប្រាកដហើយយកខ្ញុំទៅធ្វើទរណកម្មដាក់ទោសជាដាក់ទោសចោតវិបត្តិញុះញង់បឹកបោធនធ្ងន់ដល់សង្គមតែខ្ញុំមិនធ្វើអីកំហុសដែលខ្ញុំកំហុសគាត់តែសោះហើយចឹងខ្ញុំចង់បានយុទ្ធធម៌មួយនោះឲ្យទឹកប្រកបដើម្បីអ្នកក្រោយក្រោយទៀតជនចំនួនក្រោយទៀតឲ្យខ្ញុំមានសេរីភាពព្រោះអីថ្ងៃនេះបាត់អស់ហើយសេរីភាពគ្មានតតែសោះនៅសង្គមយើងគ្មានទេ គ្រាន់តែយើងគាត់ហៅរាល់ថ្ងៃហ្នឹងវាគ្រាន់បើយើងអាពោតបាយបាត់បាយម្ចាស់យើងទេការនិយាយស្ដីក៏យើងប្រយ័ត្នដែរយើងមិនអាចទៅនិយាយអីប៉ាត់ណាប៉ាត់អីបានទេយើងនិយាយសើមើលមុខមើលក្រោយហ្នឹងហើយវាវាវាគ្រាន់ថាបាត់បាយដែលខ្លួនលេខការពោតបាយរួមអញ្ចឹងវាដូចតែអាពោតទី2ហ្នឹងវាវាវាមិនខុសគ្នាទេដូចអាពោតដែរនឹងចង់តឹងពិបាកជាងអាពោតហ្នឹងរាល់ថ្ងៃនេះចាការរស់នៅរបៀបហ្នឹងយើង ជាពលរដ្ឋកាន់តែលំបាកទៅលំបាកទៅឲ្យបាត់ពីសិទ្ធិសេរីភាពយើងទៀតវាមានពុតពេញលេញណាមួយធ្វើអ្វីតលតែសោះដែលយើងមិនពេញចិត្តនឹងរបបរដ្ឋាភិបាលរាល់ថ្ងៃទេយើងយើងពេញចិត្តទៅតែសោះហើយខ្ញុំនឹងនាមខ្ញុំជាពលរដ្ឋដើម្បីតវ៉ារឿងសង្គមនេះគឺខ្ញុំអឺអត់សុខចិត្តទេរឿងថាដែលចាប់ខ្ញុំយកទៅដាក់ពន្ធនាគារដែលអត់មានខុសច្បាប់ហ្នឹងដែលអត់មានកំហុសតលសោះហ្នឹងចា៎ អឺបាននៅស្រុកគេនេះវិញណាយើងមានមេធាវីពេលគេប្តឹងយើងចាប់យើងយកទៅដាក់គុកយើងអត់មានកំហុសអីទេតែពេលយើងប្តឹងទៅយើងទៀមទាដឹងថាយើងអត់ខុសអញ្ចឹងគឺគេត្រូវសងយើងច្រើនណាក្នុងរយៈពេលយើងទៅជាប់គុកនឹងប្រហែលសងជំងឺចិត្តសងសងជាច្រើនត្រឡប់មកវិញហ្នឹងហើយប៉ុន្តែស្រុកខ្មែរយើងហ្នឹងហើយគេមានបំណងធ្វើបាបយើងចឹងតែម្ដងគេអត់ឲ្យសិទ្ធយើងតែម្ដងនៅស្រុកគេសូម្បីតែសត្វគេចិញ្ចឹមសម្រាប់តែទៅយកទៅសម្លាប់ដើម្បីតែអាហារមនុស្សសោះហ្នឹងណា មុនដែលយើងដឹកយកទៅសម្លាប់ហ្នឹងក៏គេត្រូវឲ្យសាច់ហ្នឹងឲ្យដឹកយកទៅហ្នឹងឲ្យមានការកុំឲ្យវាជាអៀតឲ្យមានការឲ្យវាស្រួលមុនសម្លាប់គ្នាហ្នឹងគេឲ្យដឹកយកទៅស្លាប់យកទៅសម្លាប់សិនហ្នឹងក៏មានអឹមអឹម tier chips អឹម tier chips ផ្នែកពេកគេអឹមដែលអ្នកដែលការពារសិទ្ធិសត្វហ្នឹងហើយគេអាចប្តឹងថាកែនឹងយកទៅដាក់គុកថាយើងធ្វើបាបសត្វហ្នឹងហើយគឺគេមិនឲ្យដឹកជីជន់គ្នាចង្ងេងចង្ងាំងទេអត់ទេហ្នឹងហើយ ហ្នឹងហើយអញ្ចឹងហើយអញ្ចឹងទៀតឥឡូវយើងប្រៀបធៀបខ្មែរយើងមនុស្សទាំងមូលណាចាប់គ្នាទៅហើយសូម្បីតែរហ័យរាប់ឆ្នាំទៀតណាមិនមែនតែមួយថ្ងៃពីរថ្ងៃយកដាក់គុកក៏រាប់ឆ្នាំសត្វគេដឹកវាអញ្ច្រើនមួយថ្ងៃថាមួយថ្ងៃចុះប្រហែលម៉ោង8 9ម៉ោងមួយថ្ងៃចុះគេដឹកដើម្បីយកទៅចូលក្នុងរោងចក្រដើម្បីសម្លាប់ចុះមិនឲ្យទៅទៅទៅគេឲ្យសិទ្ធវាក្នុងការដឹកឲ្យបានស្រួលចុះមនុស្សចាប់គ្នាយកទៅដាក់គុកឲ្យរាប់ឆ្នាំ ចង្អៀតណែនក្តន់គេចុកញ៉ាំបុកតាពីសំបីតែទឹកមួយហ្នឹងអត់ឲ្យគ្នាមួយតែត្រឹមត្រូវផងត្រូវតែមានលុយដើម្បីទិញទឹកទៅមកជំរះកាយតើបងមានការឈឺចាប់បងឲ្យមកខ្ញុំខ្ញុំនៅអត់ស្ងៀមខ្ញុំទៅម្ដងអង្គការភ្លាមតែម្ដងឲ្យគេយកចិត្តទុកដាក់នឹងអ្នកគុករំដតីទៀតតែគេមិនដល់បោះលេងនោះហ្នឹងហើយថាត្រូវតែធ្វើយ៉ាងម៉េចឲ្យសម្រួលក្នុងការណាឲ្យគាត់ឲ្យពូសិទ្ធពួកគាត់ថាទៅបើថាមិនឲ្យគាត់ចេញក្រៅគុកឲ្យនៅក្នុងគុករងមានសិទ្ធិការគេងស្រួលណាមួយទឹកឲ្យបានត្រឹមត្រូវសម្អាត រៀនកាយឲ្យបានត្រឹមត្រូវទៅអញ្ចឹងទីឈឺជំងឺឆ្លងគ្នាសាច់ទាំងអស់គ្នាហ្នឹងឯងអឺមានមានបងប្អូនយើងគាត់ចូលខមមិនគាត់ថា យើងធ្វើបដកម្មតវ៉ាវាថាពួកយើងស៊ីឈ្នួលនយោបាយពួកវាវាយធ្វើពួកវាវាយយើង បែកក្បាលក៏ស៊ីឈ្នួលវាសម្រាប់យើងក៏ស៊ីឈ្នួលវាធ្វើអំពើអាក្រក់គ្រប់យ៉ាងបែរមកចោទយើងទៅវិញសម្រាប់បងប្អូនយើងទាំងពីរនាក់អ្នកស្រីយ៉ស្រីមុំក៏ដូចជាបងអូនតេលីសា យល់យ៉ាងណាដែរតាភាសាដែលគេចោទយើងថាយើងស៊ីឈ្នួលចោទពួកវាមកវាយយើងបែកក្បាលធ្វើបាបយើងនឹងវាស៊ីឈ្នួលដែរឬក៏យ៉ាងម៉េចចាអីមុំការពិតទៅដោយអ្នកស្រីមានទស្សនៈត្រឹមត្រូវចា ពួកវាគឺបណ្ដែលថាធ្វើអីក៏ដោយបីតាឃោសនារាល់អីក៏ដោយគេប្រើលុយទាំងអស់គេប្រើលុយសិក្សា តែផ្ទុយទៅវិញ គេមកចោទពួកយើងវិញហើយគេបានន័យថាអត់ទទួលខុសត្រូវទេធ្វើអីខ្លួនឯងខាងមានអំណាចប្រើប្រាស់អំណាចប្រើប្រាស់លុយដល់ដល់ពេលដែលគណៈបកសង្គ្រោះជាតិដូចខ្ញុំជាសកម្មជនជាអីចឹងជាជាពលរដ្ឋអីចឹងពេលណាខ្ញុំមានការតវ៉ាចោទប្រកាន់ខ្ញុំស៊ីឈ្នួលត្រង់នឹងហើយដែលខ្ញុំមិនបានទទួលស្គាល់មិនទទួលយក អត់ទទួលយកបានទេកន្លែងព្រោះខ្ញុំពួកខ្ញុំមិនមែនពួកស៊ីឈ្នួលពួកនោះទេដូចពួកគណៈបក CPP នឹងទេពួក CPP ធ្វើអីក៏ដោយច្បាស់ណាស់ហ្នឹងហើយសូម្បីតែហែកណៈបកហ្នឹងក៏ក៏ជួលលុយដែរហើយពួកយើងសិតតែប្រជាពលរដ្ឋសិតទឹកចិត្ត ចិត្តស្ម័គ្រចិត្តពេញមកចិត្តពេញពីចិត្តទាំងអស់ចាខ្ញុំសុំសួរបងមួយអឺអ្នកដែលទៅក្បាលពួកខ្ញុំបានទេគេហៅខ្ញុំស្អីគេពេញពីកាន់តំងអឺពួកឈ្មោះពួកស្អីគេកាន់តំងកាន់អីទៅយាមកាន់គេពួកសន្តិសុខសន្តិសុខ ហេតុអ្វីបានពួកអសន្តិសុខហ្នឹងគេបញ្ជាក់សញ្ញារបស់គេចំក្រហមអីអញ្ចឹងមូលហេតុអ្វីបាត់ដៃទី3អានឹងសក្រុមបាត់ដៃទី3ឯងជាក្រុមឃាតករក្នុងការទៅសម្លាប់ពលរដ្ឋខ្មែរពួកអានឹងពួកក្រុមឃាតករយ៉ាងអញ្ចឹងគាត់ថាមូលហេតុអ្វីហ្នឹងអាសន្តិហ្នឹងបានគេដាក់ចងកសែងហ្នឹងអាក្រហមក្រហមហ្នឹងខ្ញុំឃើញការបាតកម្មជំនាន់ណានោះឃើញគេពួកហ្នឹងវាកាន់ពងតិចអញ្ចឹងទៅពួកគ្នាវាគេចង់អាអា ខ្សែខ្សែក្រហមដើម្បីសម្គាល់លោកនិយាយថាមូលហេតុអ្វីបានគេធ្វើដាក់ចងខ្សែអញ្ចឹងអានោះកំណត់សម្គាល់ខាងនោះក្រុមគេគឺគេកំណត់សម្គាល់គេកំណត់សម្គាល់គេកំណត់សង្កលដើម្បីតែកុំឲ្យច្រឡំមានអាពួកបាត់ដៃទី3ផ្សេងពួកពួកសន្តិសុខផ្សេងពួកបាត់តែតែបាយបាយទី3ពួកសន្តិសុខអាពួកចោអាស័យក្រហមនេះគឺពួកសាហាវពួកសន្តិសុខ ពួកអាហ្នឹងគឺជាពួកស៊ីឈ្នួលដែលគេទិញក្បាលវាមកដើម្បីធ្វើបាបយើងនឹងឯងយើងធ្វើដោយមនសិការគេជួលវាមកម្ដងម្ដងមកម្ដងម្ដងម្ដងតាមទឹកចិត្តពួកសន្តិសុខគេមានប្រាក់ខែគេចាយប្រាក់ខែគេគឺទីកិច្ចការគេគឺយើងស្រឡាញ់ជាតិយើងស្រឡាញ់ប្រទេសសំខាន់ជាងគេគឺយើងធ្វើដើម្បីកូនចៅយើងចំនួនក្រោយយើងអត់ធ្វើយកផលប្រយោជន៍ខ្លួនផ្ទាល់ខ្លួនយើងលើលើផលប្រយោជន៍រួមលើអើយ ឡើងមានលឺខាត់ដែរអត់លឺសូតិចលីសានិយាយលឺសំឡេងតិចមកអ៊ីនធឺណិតក៏ខ្សោយយ៉ាងមានបញ្ហាហ្នឹងអ៊ីនធឺណិតគាត់លឺសូខ្សោយ ណាអូខេបងប្អូនគាត់ចូលមកវិញឥឡូវពួកអ៊ីនធឺណិតគាត់ខ្សោយពួកក្រុមឆាត់យង ក្រុមហ្នឹងពួកក្រុមចាត់យង911ហ្នឹងគឺជាក្រុមឃាតករដែលបានសម្លាប់កម្មករខ្មែរយើងនៅផ្លូវវែងស្រេងហ្នឹងគឺពួកក្រុមឃាតករពួកអាក្រុមចាត់យង911ហ្នឹងប៉ុន្តែទេវតាពិតជាមានភ្នែកមែនឥឡូវហ្នឹងបានបញ្ជូនទៅមួយហើយណាបញ្ជូនមេវាទៅមួយហើយនៅមានបន្តបន្តទៀតណាពួកឥឡូវទេវតាដើរដីឯចាហ្នឹងហើយឥឡូវហ្នឹងតិចទៀតបែរជាគាត់ចូលមកវិញគាត់មានបញ្ហាអ៊ីនធឺណិតបាច់បាត់ហើយហ្នឹងហើយអូខេ មេសូហ្វីដល់អើសាយរឿងផ្សេងយើងអូខេអញ្ចឹងយើងតទៅទៀតហ្នឹងហើយក៏ដាច់បាត់ហើយហ្នឹងតទៀតសូហ្វី ហ្នឹងហើយខ្ញុំដល់ពេលស្ដាប់ពួកគាត់ចឹងតែពិតយើងដឹងស្អីរឿងហើយដែលយើងមានតំណែងពួកគាត់ក្នុងទីឃុំឃាំងយើងការឈឺចាប់ហ្នឹងហើយយើងដឹងពីការរស់នៅរបស់គាត់ក្នុងទីឃុំឃាំងហ្នឹងហើយហើយដល់ពេលយើងឃើញចឹងទៅយើងអាណិតពួកគាត់ពួកគាត់ស្រីស្រីហើយការស៊ីចុកបុកទានៅជាមួយគ្នាញ៉ៃញ៉ៃចឹងគឺវាពិបាកមែនទែនថាគេ ប្រុសប្រុសវាមិនតែយើងជាស្រីគិតមើលយើងស្រីវាពិបាកយើងត្រូវការណាវាច្រើនពិបាកពិបាកចា ដល់អញ្ចឹងទេម៉េចខ្មិចអឺចាប់ត្រឹមហ្នឹងទៅគាត់ដាច់គាត់ដាច់បាត់ហើយលោកឡុងគាត់ដាច់បាត់ហើយហ្នឹងហើយគាត់ដាច់បាត់ហើយអឺតាមពិតខ្ញុំគាត់គាត់ចូលមកហ្នឹងខ្ញុំចង់សួរសុខទុក្ខគាត់ធម្មតាទេខ្ញុំមិនចង់ចោទជាសំណួរអីទៅគាត់ទេខ្ញុំដឹងខ្ញុំដឹងថាអាចសួរទៅប៉ះពាល់សុខភាពរបស់គាត់សំខាន់ខ្ញុំគ្រាន់តែ ចង់សួរសុខទុក្ខគាត់តើគាត់សុខសប្បាយជាទេ ក្រោយពីចេញមកនឹងតាក់ទងនឹងបញ្ហាផ្លូវចិត្តរបស់គាត់ខ្ញុំគ្រាន់តែចង់សួរសុខទុក្ខគាត់ប៉ុណ្្នឹងទេណាដោយសារយើងដឹងយើងដឹងថារបបនឹងគឺជារបបដែលដឹកនាំដោយជនផ្ដាច់ការមិនផ្ដល់ទេសិទ្ធិសេរីភាពសម្រាប់ប្រជាពលរដ្ឋទោះបីចែកមានរដ្ឋធម្មនុញ្ញក៏ដោយចាប៉ះត្រឡប់មកវិញហើយចាហើយបើសិនជាយើងអត់ស្គាល់ទេចុះឥឡូវខ្ញុំសូមខ្ញុំសូមចោតឥឡូវនេះមានលោកសម្បត្តិដេជោ ចំណុចដៃជើសុគន្ធរៈឡុងគាត់បាន មានសំណួរមួយសួរទៅបងស្រីចាក់សួរសួរទៅអ្នកស្រីយ៉ស្រីម៉ុងក៏ដូចជាលីសាគាត់សួរថាតើបងស្រីទាំងពីរចូលនិយាយនៅក្នុងបណ្ដាអញ្ចឹងมันខ្លាចការចោទប្រកាន់បន្ថែមទៀតទេឬចាំតិចបងប្អូនចាំតិចគាត់ចូលមកវិញឥឡូវបងប្អូនចន្លោះពេលហ្នឹងសូហ្វីអាចនិយាយបន្តិចចាំចាំតិចគាត់រៀបចំឲ្យស្រួលបន្តិចសិនចា អាយើងអញ្ជើញគាត់មកនិយាយអញ្ចឹងគឺយើងឲ្យដឹងបងប្អូនទៅទាំងពិភពលោកដែលអ្នកខ្លះនៅក្រៅប្រទេសគាត់អត់មានការតំណែងតំណងជាមួយក្នុងទីក្រុងទាំងអត់ដឹងថាការជឿចាប់ការវេទនាក្នុងគុំយ៉ាងម៉េចទេតែគាត់និយាយអញ្ចឹងទៅឲ្យខ្មែរយើងនឹងខំប្រឹងខំប្រឹងឡើងតស៊ូឡើងដើម្បី ជួយខ្មែរយើងទាំងអស់គ្នាគាត់ចេញមកណាគាត់ចេញមកចាអូខេអញ្ចឹងខ្ញុំចង់នេះឥឡូវខ្ញុំដាក់ឥឡូវសេម៉ុំមានលោកសម្ដេចដេជោដេជោឡុងសគុណជាមានលើកថា លឺលឺលឺលឺលឺលឺសូមសូមសំឡេងធម្មតាលឺសូមជើញសូមជើញលឺចាចាលឺសូតាស៊ីម៉ុំស៊ីម៉ុំនិងឌីសាសម្ដេចដាច់ជោឡុងគាត់សួរថានៅពេលដែលបាត់ទៅវិញសំទោសបងប្អូននឹងមានបញ្ហាបន្តិច អូខេសូហ្វីចន្លោះនឹងនិយាយតិចសិនទៅចាំគាត់រៀបចំហើយចាំលើគាត់ឡើងវិញបាទថាថាសូហ្វីចន្លោះនឹងនិយាយសិនទៅ ដល់និយាយអាមិននិយាយហើយបងប្អូនអត់អីទេខ្សែក្រុងខ្ញុំមិនហ៊ានខ្ញុំដឹងខ្ញុំដឹងថាអាចប៉ះពាល់សុខភាពគាត់ខ្ញុំនឹងមិនសួរសំណួរដែលធ្វើឲ្យប៉ះពាល់សុខភាពគាត់ទេយើងអត់អីទេដែរព្រោះយើងដឹងហ្នឹងហើយបើមិនឆ្លើយក៏មិនឲ្យពលរដ្ឋនិយាយអ្វីដែលជាការពិតនៅក្នុងដែលកើតឡើងនៅក្នុងសង្គមសប្តាហ៍ថ្ងៃទេព្រោះហ៊ុនសែនខ្លាចការពិតណាស់ហ៊ុនសែនខ្លាចការពិតណាស់ហ្នឹងហើយចា៎ អើដល់ពេលគាត់និយាយរៃរ៉ាប់អញ្ចឹងមកចំពោះខ្ញុំវិញខ្ញុំគិតឃើញថាល្អម្យ៉ាងដែរម្យ៉ាងហ្មងឲ្យដឹងយើងសួរដឹងសុខទុក្ខគាត់ទាំងអស់គ្នាទូទាំងពិភពលោកតែម្ដងទៅណាដើម្បីកុំឲ្យពួក CP ហ្នឹងបោកប្រាស់បោកប្រាស់គេបន្តទៅទៀតណាចាប់គេយកទៅដាក់ពីឃុំឃាំងដោយគ្មានកំហុសហើយចោទប្រកាន់គេសិតតែគេស៊ីឈ្នួលនេះស៊ីឈ្នួលនោះអញ្ចឹងទេសូមឲ្យបងប្អូនមើលឃើញទាំងអស់គ្នា នេះហើយគឺជារបបមិនមែនជារបបខ្មែរយើងពិតប្រាកដទេគឺជារបបចោលយួនឈ្លានពានគេវាធ្វើបាត់ខ្មែរគ្រប់គ្រប់ចំនួនគ្រប់ឲ្យតែខ្មែរស្អែកហើយទៀតគឺថាគឺជាចំណៃរបស់យួនហ្នឹងគឺថាវាឆ្ងាញ់មាត់វានឹងតាមតាមធ្វើបាត់តាមកម្ចាត់ណាវាទុកតែខ្មែរណាខេខ្លាចវាទុកតែខ្មែរណាលក់ក្បាលឲ្យវាវាឲ្យបុណ្យឲ្យសាក់ឲ្យផ្កាយណាដើម្បីតែយកអំណាចមកធ្វើបាបខ្មែរដូចរាល់ថ្ងៃហ៊ុនសែននឹងអញ្ចឹងចាឥឡូវយើងមើលមើលប្រទេសបើសិនជាប្រទេសប្រទេសគេផ្ដាច់ការ ប្រទេសគេផ្ដាច់ការគេចាប់មែនអ្នកណាដែលប្រឆាំងឬរឿងនយោបាយគេគេចាប់ដាក់គុកគេដើម្បីតែអំណាចរបស់គេតែនេះអ្នកអ្នកដែលអត់មានអំណាចសោះគាត់តែយើងគ្រប់គ្រងពីខ្មែរសោះគ្រប់គ្រងគណៈបកសង្គ្រោះជាតិសោះទៅតាមរោរងចាប់ដាក់គេដែរអានេះគឺថាវាជីកស្មៅវាជីកទាំងរឿងពួកអាថោកទៀតយួនហ្នឹងនិយាយទៀតឡើយចាហើយចុះដល់ហើយនឹងចង់អាចេះអ៊ីសេយ៉ា ដោយសារយើងមើលឃើញភាពអយុត្តិធម៌ដោយសារយើងមើលឃើញភាពអយុត្តិធម៌សង្គមនឹងវាកើតមានឡើងវាដដែលដដែលពេកណាធ្វើទុកមុខមនីពលរដ្ឋខ្លួនឯងខ្លាំងពេកតែចឹងទៅធ្វើឲ្យយើងវាទ្រាំវាបានណាបានយើងជួនកាលយើងបញ្ចេញកំហឹងណាវាឈឺចាប់ពេកអត់ចង់ទេអត់ចង់ប្រែភាសាដែលមិនសមរម្យទេណាអត់ចង់ទេយ៉ាប់មែនហ្មង ត្រឹមត្រូវចាយើងខ្លាចមានការចោទប្រកាន់គាត់បន្ថែមទៀតត្រឹមត្រូវហ្នឹងហើយហ្នឹងហើយយើងខ្លាចយើងយើងខ្លាចតែប៉ុន្តែគ្រាន់ថាបើសិនជាគាត់មិននិយាយគឺកុំរោគថ្ងៃណាមួយចោទប្រកាន់ដដែលអ្នកណាក៏ដោយហ្នឹងហើយឲ្យតែឃើញសកម្មភាពធ្វើសកម្មភាពអីគឺតាមដានគឺគាត់និយាយមិញណាគឺមានឈ្មោះអីឈ្មោះឈ្មោះឈ្មោះស្អីគេឆ្លប់ហ្នឹងហើយឆ្លប់បងឆ្លប់មានឆ្លប់ កងឈប់មានឈប់មកមកធ្វើអីតាមតាមមកអង្គុយធ្វើញ៉ាំកាហ្វេមកអង្គុយតាមដានអីសាបាច់ចឹងឲ្យតែគាត់ធ្វើសកម្មភាពអ្វីឬធ្វើអ្វីគឺថាគេរកលេសដើម្បីទៅចាប់គាត់ឬក៏ចោទគាត់ដើម្បីយកទៅឡើងតុលាការទៀតហើយហ្នឹងហើយតាមប្រព័ន្ធចាហ្នឹងហើយពេលចឹងតែបើសិនគាត់មិននិយាយក៏គេត្រូវតែគាត់ត្រូវតែធ្វើការរកស៊ីនិយាយជាការធម្មតាអញ្ចឹងគេអាពេលហ្នឹងគេយកលេសហើយចា ឥឡូវឥឡូវបើសិនជាគាត់ឡើងមកពេលនេះណាហើយគាត់បកស្រាយខ្លះខ្លះហើយបើសិនថ្ងៃក្រោយឡើងគឺគាត់មានបញ្ហាអីកើតឡើងអាហ្នឹងគឺថាគឺដោយសារដោយសារគាត់ឡើងមកនិយាយកាប់ប៉ុណ្ណឹងអញ្ចឹងទេពួកយើងនៅក្រៅគឺអត់ទុកមាត់ហើយគឺថាស្បោស្បៃហ៊ុនសែនបាឡាអំបិលរាល់ថ្ងៃហ្នឹងហើយអត់ទុកឲ្យតអត់អត់ទុកតទៅទៀតទេព្រោះអីយើងអត់អាចទទួលយកបានទេចាចាំ វានិយាយតិចម៉ែក្មេងនេះកំពុងមើលរបស់គាត់តិចក្រុមអ្នកវិភាគរត់ចោលស្រុកអានៅចិត្តអញរវាងដាច់កហ្មងអាពួកអញមិនអ្នកវិភាគទេពួកអញសំពងពួកអញពួកសំពងពួកអញមានរត់ចោលស្រុកណាស្រុកអញនៅក្រៅប្រទេសអាងាប់ពួកឯងអារត់ចោលសន្តិភាពណា មានលុយមានបនមានស័កអំណាចរត់ចោលសន្តិភាពហើយជំទាវឡាច់ឡែកឡែកស្រុកសន្តិភាពមានសម្ដេចដេជោការពារសន្តិភាពមានសម្ដេចដេជោ40ឆ្នាំហើយអស់ចាមហាលុតបំហាអស់ចាយកយកឈ្មោះខ្មែរទៅជាពាក់គេរាប់កោតអបកាច់យកអួតដែរអញ្ចឹងបកស្បែកមេឯងប្លាក់បើរាល់ថ្ងៃវាហួហេតុពេកព្រោះឯងវាខ្វៅពេកណាបើពួកអញរត់ចោលស្រុកណាគឺគឺល្អមែនទេព្រោះអីពួកអាមេចោលក្នុងស្រុកនោះអាគិតកោវាតាមសម្លាប់អញរត់ចឹងហើយអញការពារជីវិតអញ ចុះអាពួកមានអំណាចថៃនោះមានបិទមានគ្រឿងដែលសម្រាប់គេបានណាណាឥឡូវគាត់មកវិញហើយគាត់ត្រឡប់មកវិញហើយណាតាមធ្វើបាននេះហ៎ឥឡូវអ្នកស្រីអ្នកស្រីយកស្រីមុំនិងលីសាគាត់ត្រឡប់មកវិញហើយហ្នឹងខ្ញុំចង់សួរទៅលីសាក៏ដូចជាស្រីមុំនៅពេលដែលលីសានិងស្រីមុំចូលមកបញ្ចេញមតិនៅក្នុងបណ្ដាញសង្គមអញ្ចឹងតើមានភ័យខ្លាចគេធ្វើការចោទប្រកាន់បន្ថែមទៀតទេនឹងសវត្ថិភាពរបស់ស្រីមុំក៏ដូចជានីសា ចាសូមជើញសេមុំមុនក៏បាននីសាមុនក៏បានចាសូមជើញអត់តាលឺសំឡេងហ៎បិទ mute បែកថ្មីបិទ mute ដល់បើកហើយបើកហើយបើកហើយប្រហែលជាខាងគាត់សេមុំនិយាយមើលសេមុំនិយាយមើលលឺសំឡេងហ៎និយាយសួរចាសាជាថ្មីចឹងចាចាលឺសូរសំឡេងចាសួរបានអ្នកស្រី អឺសីម៉ុំនេះសួរខ្ញុំសួរសំណួរខ្ញុំថានៅពេលដែលសីម៉ុំចេញមកបញ្ចេញមតិអញ្ចឹងសីម៉ុំមានការភ័យខ្លាចទេភ័យខ្លាចថាត្រូវគេចោតបន្ថែមត្រូវគេនឹងចាប់យកបញ្ជូនទៅក្នុងមន្ទីរឃុំឃាំងវិញតែសីម៉ុំមានភ័យខ្លាចទេពេលដែលសីម៉ុំចេញមកបញ្ចេញមតិនៅក្នុងបណ្ដាញអញ្ចឹងក៏ដូចជានីសាសូមខ្ញុំយ៉ាខ្ញុំជម្រាបសួរសាថ្មីម្ដងទៀតចាអឺ គាត់មានបញ្ហាអ៊ីនធឺណិតបន្តិចឡូចាលឺលឺលឺចាសុំជឿនបាក់លាក់អ៊ូលដល់ហើយបាក់និយាយអត់អីនិយាយនិយាយចឹងនិយាយចឹងសេរីថ្មីថ្មីម្ដងទៀតចាអឺសម្រាប់ខ្ញុំការដែលខ្ញុំចេញបកស្រាយនេះគឺខ្ញុំនិយាយនិយាយការពិតពីផលវិបាករបស់ខ្ញុំដែលខ្ញុំអឺរស់នៅក្នុងពន្ធនាគារខ្ញុំសូមនិយាយនេះគឺនិយាយការពិតនៅគាត់មានបញ្ហាអ៊ីនធឺណិតបន្តិច ជំរឿគាត់ឲ្យគាត់ភាសាទៀតអភីនឹងដាច់បាទអឺពួកអរុតចៅសន្តិភាពនឹងវាចេញមកអញ្ចឹងឥឡូវហ្នឹងពួកកំពុងភ័យខ្លួនឯងពួកវានឹងអូខេគាត់គាត់ដាច់បាត់ទៀតទេសូហ្វីគាត់ដាច់បាត់ទៀតហើយហ្នឹងហើយពួកពួកវាគឺជាពួកអញខ្លាចខ្លាចនៅសម្ដីខ្លាចនៅការដែលពលរដ្ឋខ្មែរចេញមកនិយាយការពិតណាបើវា មិនខ្លាច បើវិស្រុកមានសុខសន្តិភាពពិតមែនទេត្រូវខ្លាចណារឿងឲ្យត្រូវខ្លាចនៅអ្វីដែលពលរដ្ឋនិយាយនៅការបញ្ចេញមតិរបស់ប្រជាពលរដ្ឋខ្មែរអត់ត្រូវខ្លាចទេឲ្យទៅបើកបើកលំហឲ្យពលរដ្ឋបញ្ចេញមតិទៅគុំបំផិតបំភ័យកុំគៀបសង្កត់ពលរដ្ឋ ចាំតិចបងប្អូនមើលនឹងឲ្យគាត់មានបញ្ហាអ៊ីនធឺណិតគាត់ដាច់នឹងខ្ញុំក៏ចង់ឲ្យគាត់បញ្ជាក់ប្រាប់បងប្អូនថាគាត់តក់ស្លុតភ័យខ្លាចទេ នៅពេលគាត់ចេញមកបញ្ចេញមតិអញ្ចឹងតេសំឡេងវិញទៅអូខេនឹងអញ្ចឹងអញ្ចឹងខ្ញុំតេជាសំឡេងជាមួយគាត់វិញចាអូខេចាំតិចបងប្អូនខ្ញុំតេជាសំឡេងមួយគាត់វិញចាំតិចបងប្អូន រស័ព្ទអត់មានសេវានឹងសុំសុំឲ្យគាត់និយាយជាសម្លេងក៏បានដែរឲ្យគាត់និយាយអឺម៉មម៉មឯនឹងនេះសានេះនិយាយជាសម្លេងទៅថាវាពិបាកពេកឲ្យចេញមកវិញឥឡូវនិយាយជាសម្លេងវិញហ៎ និយាយជាសម្លេងបាន អាចអាចនិយាយជាសម្លេងបានគាត់ចូលរូបមកទៀតហ្នឹងគាត់ខលហើយបងក្មេងហ្នឹងចង់គាត់ខំតែគាត់ចង់ចេញជារូបវិញអូខេឲ្យគាត់ចេញជារូបក៏បានដែរហ្នឹងអូខេឥឡូវគាត់ចេញមកភាសាទៀតហើយបងប្អូន ហ្នឹងហើយចាអញ្ចឹងសូមអញ្ជើញលីសាក៏ដូចជាស្រីមុំបង្ហាញនៅមតិរបស់លីសានិងស្រីមុំនៅពេលដែលលីសានិងស្រីមុំ បានឡើងមកនៅបណ្ដាញសង្គមចឹងហើយតើមានការព្រួយបារម្ភអំពីសុវត្ថិភាព និងការចោទប្រកាន់អីទៅលើអ្នកទាំងពីរទេនៅពេលដែលចេញមកអញ្ចឹងពួកអីនៅពេលដែលយើងចេញអញ្ចឹងគេអាចចោទប្រកាន់យើងបន្ថែមយើងមានបារម្ភពីសុវត្ថិភាពយើងហ៎ចាខ្ញុំទាំងពីរអ្នកសូមជម្រាបសួរសាជាថ្មីចា អឺការដែលខ្ញុំចេញមកបកស្រាយហ្នឹងគឺខ្ញុំអឺបកស្រាយការពិតចាអ្វីដែលខ្ញុំធ្វើគឺខ្ញុំនិយាយនេះគឺនិយាយភាពត្រឹមត្រូវខ្ញុំអត់និយាយមូសាខ្ញុំអត់មាននិយាយពាក្យបំភ្លៃពាក្យបំភ្លឹះទេខ្ញុំនិយាយតែរឿងពិតដែលខ្ញុំបានជួបហ្នឹងហើយហើយដែលខ្ញុំឃើញជាក់ស្ដែងដែលខ្ញុំរស់នៅស្រុកថ្ងៃដែលខ្ញុំបានរស់នៅក្នុងការដែលភ័យខ្លាចពិតប្រកបគឺខ្ញុំនិយាយហ្នឹងគឺខ្ញុំនិយាយរឿងពិតដែលខ្ញុំជួបខ្ញុំមិននិយាយប្រកាច់ប្រខូចខ្ញុំនិយាយការពិត ចាហើយខ្ញុំតែខ្ញុំនិយាយថារស់នៅក្នុងពន្ធនាគារបាក់គឺពិបាកមែនហើយបងប្អូនស្ដាប់ខ្ញុំពិបាកមែនខ្ញុំនិយាយពិបាកមែនហើយខ្ញុំខុសមិនខ្ញុំមិនខុសទេព្រោះខ្ញុំពិបាកហ្នឹងហើយហើយដែលខ្ញុំនិយាយនេះគឺនិយាយតាមនិយាយពីពិតនិយាយពីពិតចាជាក់ស្ដែងគឺដោយពួកខ្ញុំអញ្ចឹងបើយើងខ្លាចក៏ពិបាកមិនខ្លាចក៏ពិបាក ខ្ញុំគិតថាខ្ញុំមិនមានធ្វើអីខុសយើងពួកខ្ញុំមិនមានធ្វើអីខុសផងចាគឺយើងដើរតាមផ្លូវត្រឹមត្រូវចាយើងនិយាយរឿងត្រឹមត្រូវយើងអត់និយាយមុសាគឺយើងនិយាយត្រឹមត្រូវយើងអត់មានធ្វើអីខុសចាម្ចាស់អត់មានបារម្ភពីសុខភាពទេនៅពេលដែលឡើងម្ចាស់មានបារម្ភទេអត់មានខ្លាចអីហ៎អត់មាន តក់ស្លុបតើអូភ័យខ្លាចណាស់ឲ្យគេមកចាប់ទៀតយកបញ្ចូលទៅគុកទៀតអីអត់ទេហ៎ខ្ញុំគិតថាខ្ញុំធ្វើរឿងត្រឹមត្រូវអត់មានខុសចាខ្ញុំទាំងពីរខុសទេខ្ញុំបកស្រាយគឺរឿងគិតពិតដែលខ្ញុំជួបពិត ដែលខ្ញុំរស់នៅក្នុងគុំធានាគេពើខ្ញុំនិយាយមិនទាន់អស់ផងចាអានេះខ្ញុំនិយាយបានតែមួយភាគតូចចាភាគតូចខ្ញុំនិយាយមិនទាន់អស់ទេទាន់អស់គឺចាការលំបាកខ្ញុំពួកខ្ញុំនៅក្នុងគុំធានាគេគឺខ្ញុំនិយាយអត់អស់អស់គឺអត់ខ្លាំងហើយចឹងទៅទូបានយើងយើងធ្វើយើងងានធ្វើយើងត្រូវតែហ៊ានទទួលស្គាល់អញ្ចឹងសូមឲ្យអីគិតឲ្យក្រែងចិត្តប្រជាពលរដ្ឋខ្លះទៅជាពលរដ្ឋគ្រាន់ណាទៀមទាសិទ្ធិយើងព្រមតែឲ្យចាប់ជាពលរដ្ឋដាក់គុក ដាក់ជីវិតអញ្ចឹងធ្វើទរណកម្មផ្លូវចិត្តផ្លូវកាយអញ្ចឹងចាខ្ញុំមិនអាចធ្វើយកបានទេហើយខ្ញុំមិនមាននិយាយរឿងខុសណាខ្ញុំគឺនិយាយរឿងចិត្តតាក្នុងសង្គមនៃសប្ងៃចាបើខ្ញុំជួបអញ្ចឹងបើសិនជាករណីរបស់ក្រុងភ្នំពេញចាប់អ្នកស្រីយ៉ស្រីមុំក៏ដូចជាបងអូនស្រីលីសាមែនណាចាប់ប្រកាន់បងអូនស្រីស្មើនឹងពួកគេខ្លាចនៅការពិតពួកអ្វីដែលអូននិយាយគឺជាការពិតអញ្ចឹងអូននេះថាអ្នកទាំងពីរនិយាយការពិតហើយ ណាបើសិនជាក្នុងករណីគេចាប់មែនណាបើសិនជាមិនពិតនឹងគេអត់ចាប់ទេណានឹងបើសិនគេចាប់ហ្នឹងហើយពួកនេះនិយាយការពិតតើរឿងអីត្រូវត្រូវនេះពួកជាពាក្យពិតចាចាអូខេអឺមានបងប្អូនថានៅក្នុងប្រទេសវាចង្អៀតណាសិទ្ធិសេរីភាពបញ្ចេញមតិមិនអស់ចិត្តបាន100%ទេគឺថាគេហ្នឹងគឺមានការគៀបសង្កត់ប៉ុន្តែអ្វីដែលបងប្អូនយើងដែលដូចជាអ្នកស្រីយ៉ូស្រីមុំក៏ដូចជាលីសាដែលគាត់ជួបប្រទេសណាគាត់ជួបប្រទេសនៅ ភាពអយុត្តិធម៌ទៅលើពួកគាត់រហូតសប្តាហ៍នេះក៏គាត់នៅតែមានគំនាបផ្លូវចិត្តដែរគាត់រស់នៅទាំងភ័យខ្លាចដូចមិញហ្នឹងគាត់បានជម្រាបបងប្អូនហើយគាត់ត្រូវមានគាត់មានគាត់មានគេតាមដានគាត់ណាមានគេនឹងគ្រប់សកម្មភាពមានគេតាមដានគាត់ណាគេហៅថាកងឆ្លបអញ្ចឹងហ៎ជាការពារជាការពារជាការពារហ្នឹងខ្មែរពីដើមគេហៅថាកងឆ្លបហ្នឹងហើយហ្នឹងគេតាមដានគាត់គ្រប់បែបយ៉ាងប៉ុន្តែអានេះ វាជាការគំនាបផ្លូវចិត្តមួយណាធ្វើឲ្យបំផិតបំភ័យធ្វើឲ្យយើងនឹងភ័យខ្លាចអានេះវាជាវាជារូបភាពមួយគឺអាក្រក់យកមែនតើណាណាហ្នឹងហើយដើម្បីកុំឲ្យយើងនឹងហ៊ាននិយាយស្ដីហ៊ានបញ្ចេញមតិអានេះគ្មានខុសពីសម័យពលពតប្រហែលនេះប៉ុន្តែគាត់នៅតែមិនខ្លាចខ្លាចទេ បាទពួកខ្ញុំនិយាយគឺការពិតគឺពួកខ្ញុំអត់ខ្លាចព្រោះខ្ញុំនិយាយភាពត្រឹមត្រូវអត់និយាយអាក្រក់អត់មួសាអត់មានប្រមាថគេហ្នឹងប្រមាថគេណាចាខ្ញុំនិយាយជារឿងពិតអញ្ចឹងគឺការនិយាយចឹងខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ឲ្យមានឆន្ទៈភាពអង្អាចក្លាហានដូចជាអ្នកស្រីយ៉ាស្រីមុំក៏ដូចលីសាក៏ដូចដូចជាបងប្អូនយើងដទៃទៀតឲ្យថាមានភាពអង្អាចក្លាហានដូចថាចេះការពារសិទ្ធិខ្លួនឯងសិទ្ធិជាពលរដ្ឋព្រោះយើងប្រើសិទ្ធិយើងសិទ្ធិជាពលរដ្ឋ ប៉ុន្តែសប្តាហ៍ហ្នឹងមើលទៅមានបងប្អូនយើងប្រហែលភាគរយដែលហ៊ានប្រើសិទ្ធិខ្លួនឯងជាពលរដ្ឋហ្នឹងណាតែសិមុំអាចក្លាក់ប្រាប់ខ្ញុំបានទេចាស្ដាប់បានស្រីតើតើមានតើមានប្រមាណទេដែលហ៊ានថាហ៊ានប្រើសិទ្ធិខ្លួនឯងជាពលរដ្ឋណាមើលទៅដូចអត់ហ៊ានទេបងប្អូនយើងនៅក្នុងស្រុកចំណុចហ្នឹងដូចដូចពិបាកពិបាកមែនតើចំណុចហ្នឹងចំណុចហ្នឹងពិបាកបកស្រាយបកស្រាយជាស្ដាយមក ទៅចាំអីហ្នឹងបើយើងមិនអាចនេះបានគុំគុំនិយាយអីពួកអីយើងមើលឃើញពួកអីសិទ្ធិសេរីភាពរបស់បងប្អូនយើង គឺថានៅក្នុងប្រទេសគឺថាតូចគឺថាតូចមែនតែនហ្មងគឺថាការនិយាយស្ដីគឺមានកម្រិតគេកំណត់ឲ្យយើងក្នុងការនិយាយតើយើងអាចនិយាយប៉ុណ្ណាព្រោះឥឡូវនេះគេបង្កើតច្បាប់មួយ ដែលជាច្បាប់គេហៅច្បាប់កម្រិតសេរីភាពក្នុងការបញ្ចេញមតិច្បាប់នោះគឺច្បាប់គេថាអីញុបបត់ញុះញង់ គាត់ញុះញង់អានេះគឺជាច្បាប់មួយគឺថាកម្រិតនៃសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋខ្មែរពេលនិយាយទៅគឺថាយើងនឹងញុះញង់គឺថាយើងនឹងបំពុលសង្គមហើយគេយកយើងទៅដាក់ទោសហើយទោសនោះវាសាហាវជាងទោសឲ្យពួកគ្រឿងញៀនទៀតបងប្អូនយើងដែលគ្រាន់តែគាត់ថាចេញមកបញ្ចេញមតិចេញមកតវ៉ាហ្នឹងស្ដាប់ពួកគាត់និយាយ គឺទោសនោះសាហាវជាងពួកគ្រឿងញៀនដូចកឹតធៀងដូចពួកអាមេគ្រឿងញៀនដែលគេចាប់ទៅដាក់ឃុំឃាំងនោះអូរស់នៅសាបន្ទប់សន្តិចៈតែបងប្អូនយើងគាត់រស់នៅក្នុងបន្ទប់តូចចង្អៀតដែលមានគ្នាប្រហែលរាប់រយហ៎ប្រហែលមកបន្ទប់ប្រហែលប្រហែលប្រហែលរយបន្ទប់មានតូចមានធំតាមបន្ទប់អ្នកស្រីបន្ទប់ខ្ញុំនៅជាង100ពុកខ្លះ70ជាង97នាក់បន្ទប់ខ្ញុំនៅនឹងប្រហែលជា15ម៉ែត្រចុះវាមានទូចមានធំណាស់ស្រី97នាក់15ម៉ែត្រការ៉េអូ my god ជ្រៀតគ្នាខ្លាំងមែនទែនណាពលតែម្ដងប៉ុន្តែយើងនៅតែអត់មានតក់ស្លុតអត់មានភ័យខ្លាចទេ យើងនៅតែណាយើងនៅតែមានភាពអង្អាចក្លាហានក្នុងការប្រើសិទ្ធិយើងជាពលរដ្ឋណាក្នុងការបញ្ចេញមតិបើនេះយើងយើងប្រើសិទ្ធិយើងយោងតាមច្បាប់រដ្ឋធម្មនុញ្ញតាចាចាយើងអត់មានបំពេញយើងអត់មានអីណាហ្នឹងហើយចាអរគុណច្រើនអ្នកស្រីយ៉ូស្រីម៉ុងក៏ដូចជាបងអូនស្រីលីសាដែលថ្ងៃនេះបានឈឿពេកក្នុងការចូលរួមបញ្ចេញមតិ ហើយខ្ញុំក៏មានតែជូនពរឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរក៏ដូចជាអ្នកស្រីយ៉ស្រីមុំក៏ដូចជាលីសាហើយបងប្អូនយើងដែលកំពុងដែលទើបតែចាក់ចេញមកពីមន្ទីរឃុំឃាំងទោះបីថាត្រូវមានទោសព្យួរនឹងក៏មិនក៏ដោយខ្ញុំជូនពរឲ្យបងឲ្យបងប្អូនយើងទាំងអស់គ្នាសូមមានសុខភាពល្អទាំងអស់គ្នាចាពិសេសគឺថាសូមឲ្យថាជំងឺតម្កាត់អីកុំឲ្យឆ្លងកាត់ប៉ុន្តែលឺសូថាមានបន្តិចទៀតក៏មានបងប្អូនយើងនឹងមានចេញមកបន្តទៀតដែរស៊ីម៉ុង អត់អត់តាន់ដឹងដែរបងស្រីអត់តាន់ដឹងថាពួកគាត់ចេញថ្ងៃណាផងចាគាត់មានមានចាក់លក្ខណៈហើយចង់ឥឡូវមុននឹងនេះអីក៏មានអីចង់បញ្ចេញមតិបន្ថែមទៀតទេសីមុំក៏ដូចជានីសាចាពីចុងក្រោយខ្ញុំទាំងអស់គ្នាសូមអឺសំណូមពរដល់ថ្នាក់ដឹកនាំប្រទេសយើងរដ្ឋាភិបាល សូមឲ្យអនុវត្តច្បាប់លទ្ធិជាតិផ្នែកពិតប្រាកដឲ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពិតប្រាកដអឺកុំឲ្យរាល់រយៈតាតវ៉ាសូមឲ្យមានការតវ៉ាដោយសេរីដោយកុំឲ្យធ្វើបាបធ្វើទណ្ឌកម្មដែលគាត់រាល់តែគាត់ចេញមតិដូចជាអ្នកដីធ្លីក៏ដោយចាសូមឲ្យអនុវត្តច្បាប់លទ្ធិជាតិតៃពិតប្រាកដនៃរដ្ឋធម្មនុញ្ញវិន័យវិត្រា2 នៃរដ្ឋធម្មនុញ្ញហើយនឹងមាត្រា35សូមអនុវត្តច្បាប់សេរីភាពពិតប្រាកដកុំមើលទាំងបាត់អស់ចាគឺកុំរដ្ឋបិតពួកយើងខ្ញុំដែលតវ៉ាបញ្ចេញមតិពួកសកម្មជននិងខ្មែរខសាសនាជាទាំងអស់ពួកគាត់ឲ្យមានសេរីភាពដើម្បីពួកគាត់ដែលដែលជាប់កំពុងជាប់គុំនឹងខ្ញុំសូមឲ្យ រដ្ឋាភិបាលដោះលែងគាត់អ្នកការចាត់ប្រកាន់អ្នកការចាត់ប្រកាន់ពួកខ្ញុំមានអ្នកខាងចានេះនឹងក៏ដោះលែងគាត់ឲ្យជាប់ឃុំនឹងចាចាសូមអញ្ជើញនីសាចាខ្ញុំក៏សូមឲ្យរដ្ឋាភិបាលទម្លាក់ការចោទប្រកាន់ពួកខ្ញុំជាសកម្មជនឲ្យពួកខ្ញុំ មានសេរីភាពពឹកគាត់នឹងបានហើចាកុំឲ្យខ្ញុំអឺចាញ់ពីក្នុងគុកមានជាងហើយមកជាប់គុកជាងអត់ជាងហើយខ្ញុំពិបាកនឹងដើរហើថាតាមដល់របស់គេគឺស្ដាប់ហើយកុំឲ្យរដ្ឋាភិបាលស្ដាប់ដល់ហ្នឹងបងប្អូនដែលនៅជាប់ឃុំឃាំងហ្នឹងអត់ការលក្ខខណ្ឌចាឲ្យមានសេរីភាពពិតប្រាកដចា អរគុណចាអរគុណដូចគ្នាអត់ទេច្បាស់តើនៅចេញទីសាហ្នឹងសម្រាប់ខ្ញុំក៏មានតែសំពោទៅដល់រដ្ឋាភិបាលរបស់ក្រុងភ្នំពេញសូមឲ្យដោះលែងពួកគាត់ណាសូមឲ្យគាត់មានសេរីភាពពេញលេញកុំឲ្យគាត់ចាញ់ពីគុកមានចាំងហើយឲ្យគាត់នៅគុកអត់ចាំងអញ្ចឹងនៅព្យួរទោសនឹងក៏គាត់អញ្ចឹងវិភាពអយុត្តិធម៌ណាពួកអីគាត់អត់បានទៅធ្វើអីឲ្យមួយបំផ្លិចបំផ្លាញជាតិទេគាត់ប្រើសិទ្ធិគាត់ជាពលរដ្ឋក្នុងការបញ្ចេញមតិ ហើយឲ្យស័កសមជាគេហៅថាប្រធានអាស៊ានណាលោកហ៊ុនសែនហ្នឹងហើយឲ្យស័កសមជាប្រធានអាស៊ានឥឡូវបានជាបានធ្វើជាប្រធានអាស៊ានហើយហើយកុំឲ្យពិបាកនឹងទទួលហើយនៅសំណួររបស់សហគមន៍អន្តរជាតិហើយពិបាកនឹងរងនៅគំនាបអន្តរជាតិជាបន្តបន្ទាប់កាត់បន្ថយ នៅសម្ពាធនិងកម្ដៅបន្តិចទៅឥឡូវនឹងសម្ពាធវាវាមកជាបន្តបន្ទាប់ហើយអាកម្ដៅនឹងវាកាន់តែខ្លាំងទៅខ្លាំងទៅហើយ កុំច្រឡប់តោបតងបញ្ចេញកំហឹងតបតជាមួយនឹងអាមេរិកឬក៏សហគមន៍អន្តរជាតិអត់បានប្រយោជន៍អីទេណាអត់បានផលអីទេកុំឲ្យបញ្ចេញកំហឹងទៅធ្វើបាបពលរដ្ឋខ្លួនឯងហើយឆ្លើយតបច្រឡប់តោបឆុងទៅគេនឹងក៏អត់បានកាយដែរមានតែកាត់បន្ថយធ្វើម៉េចស្វែងរកដំណោះស្រាយអ្វីដែលសំខាន់កុំធ្វើបាបពលរដ្ឋខ្លួនឯងណាដោះលែងពួកគាត់ទៅ ឲ្យគាត់មានសេរីភាពពេញលេញសិទ្ធិក្នុងការបញ្ចេញមតិឲ្យស័ក្តិសមនឹងជា ប្រទេសមួយដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបកមិនទេហៅថាលទ្ធិប្រជាធិបតេយ្យសិទ្ធិក្នុងប្រជាធិបតេយ្យនឹងគឺពលរដ្ឋមានសិទ្ធិពេញលេញក្នុងការបញ្ចេញមតិណាក្នុងការចូលរួមសិទ្ធិនយោបាយសពបែបយ៉ាងមិនមែនរដ្ឋបတ်អញ្ចឹងទេនឹងយើងមានតែសំណពោអញ្ចឹងទេដល់របបក្រុងភ្នំពេញចាសូហ្វី មានចង់ផ្ដាំផ្ញើអីប្រាប់ទៅ សួរទៅសេយ៉ស្រីម៉ុងក៏ដូចជាបងសេលីសាអាហ្នឹងឯងខ្ញុំអស់សំណួរអស់ច្បល់ហើយមាន តែការគ្រប់គ្រងលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នានៅក្នុងប្រទេសហ្នឹងទាំងអ្នកមិនទាន់ជាប់ឃុំឃាំងទាំងអ្នកនៅក្រៅនៅក្នុងជាពិសេសគឺខ្មែរទាំងអស់គ្នាហ្នឹងគឺសូមឲ្យមានចំហររងមាំគឺសូមកុំឲ្យខ្លាចព្រោះអីបើសិន ជាយើងខ្លាចគឺយើងនៅតែខ្លាចដដែលព្រោះយើងខ្លាចតែមិនយើងមិនអីទេចាប់តែយើងគឺចាប់ហើយប៉ុន្តែអានេះការខ្លាចរបស់យើង គឺបន្សល់ គេមរតកដល់កូនដល់ចៅយើងបន្តបន្តគឺអាការខ្លាចហ្នឹងគឺវាអត់ចប់ទេបើសិនតែនៅតែរបបកុំនេះផ្ដាច់ការនៅតែដឹកនាំប្រទេសគឺខ្មែរយើងមិនត្រឹមតែខ្លាចគឺវារលាយទាំងអស់ទាំងគ្នាចឹងសូមឲ្យបងប្អូនខ្មែរយើងទូទាំងប្រទេសពិភពលោកហ្នឹងគណៈបកណាក៏ដោយគ្មិនប្រកាន់នានាការណាទេគឺត្រូវតែធ្វើដើម្បីក៏ដើម្បីខ្មែរយើងទាំងអស់គ្នាកុំធ្វើដើម្បី តែមហិច្ឆតារបស់ខ្លួនលៀបសការៈគឺកុំគឺយើងត្រូវតែបញ្ចប់នឹងអាលៀបសការៈហ្នឹងគឺត្រូវតែ យកគោលដៅតែមួយគឺជួយរំដោះខ្មែរយើងឲ្យចេញពីក្រញាំដៃពួកយួនឈ្លានពានអញ្ចឹងទើបយើងបានសុខទាំងអស់គ្នាបើមិនអញ្ចឹងទេគឺយើងអត់អាចសុខទេបងប្អូនក្នុងស្រុកក៏មិនសុខពួកយើងក្រៅប្រទេសយើងសុខតែកាយតែចិត្តយើងអត់បានសុខទេគឺយើងអាណិតយើងយើងអាណិតយើងស្រឡាញ់ការឈឺចាប់របស់យើងគឺមានគ្រប់មនុស្សទាំងអស់អញ្ចឹងហើយសូមឲ្យបងប្អូនក្នុងប្រទេសហ្នឹងគឺជាជំហានមុខសូមឲ្យរួមគ្នាសាមគ្គីគ្នាបន្តដំណើរទៅមុខទៀតចា៎មានតែប៉ុណ្្នឹងឯង អរគុណច្រើនសម្រាប់ខ្ញុំខ្ញុំសូមជូនពរឲ្យស្រីមុំក៏ដូចជានីសាក៏ដូចជាបងប្អូន ខ្មែរដែលទើបនឹងបងប្អូន ខ្មែរអ្នកទូអ្នកសកាយើងសូមឲ្យមាន សុខភាពល្អហើយបងប្អូនខ្មែរនៅក្នុងប្រទេសសូមឲ្យសុខភាពល្អទាំងអស់គ្នាគឺឲ្យផុតនៅជំងឺកាចសាហាវទាំងឡាយជាពិសេស COVID-19 ដែលកំពុងរាតត្បាតពិភពលោកនេះសូមឲ្យបងប្អូនខ្មែរមានសុខភាពល្អហើយពិសេសសូមឲ្យបងប្អូនយើងក៏ដូចជា គឺថាពិសេសដែលគឺថាពិសេសពិសេសបំផុតនៅពេលដែលពួកគាត់បញ្ចេញមតិចេះហើយសូមឲ្យគាត់មានសុវត្ថិភាពណាសុវត្ថិភាពជាទីបំផុតហើយសង្ឃឹមថារដ្ឋាភិបាលរបស់ខ្ញុំសូមបន្ថែមបន្តិចទៀតធ្វើបាបគាត់ទេចាហ្នឹងហើយហ្នឹងហើយអាសូមបន្ថែមបន្តិចហ្នឹងហើយខ្ញុំក៏ជូនពរបងប្អូនដូចគ្នាអញ្ចឹងសូមឲ្យមានសុខភាពល្អថែរក្សាសុខភាព ទាំងអស់គ្នាហើយមួយទៀតគឺសូមបងប្អូនកុំភ្លេចថាមានបងប្អូនខ្មែរយើងនៅក្រៅប្រទេសគឺមិនបោះបង់បងប្អូនក្នុងស្រុកខ្មែរទេគឺពួកយើងអត់បោះបង់ទេព្រោះយើងឈាមជ័រដូចគ្នា តស៊ូទាំងអស់គ្នាស៊ូស៊ូស៊ូស៊ូទាំងអស់គ្នាស៊ូដើម្បី ជាតិយើងស៊ូដើម្បីកូនចៅយើងចំនួនក្រោយហើយខ្ញុំសូមកោតស្ញប់ស្ញែងនៅឆន្ទៈដ៏មោះមុតរបស់បងប្អូនពិសេសក្រុមស្ត្រីក្លាហានគឺខ្ញុំសូមកោតស្ញប់ស្ញែងខ្លាំងមែនទែននៅភាពអង្អាចក្លាហានគឺមានគឺថាអង្អាចហ៊ានប្រើសិទ្ធិរបស់ខ្លួនឯងកន្លែងនោះមួយខ្ញុំសូមកោតស្ញប់ស្ញែងនៅក្នុងចង្គមក្លានៅក្នុងវងសັບដ៏សាហាវដែលកំពុងរុំព័ទ្ធនៅជុំវិញ គឺខ្ញុំសូមកោតសរសើរយើងអាចបានទៅរំលោភបំពានគេទេប៉ុន្តែបងប្អូនហ៊ានប្រើសិទ្ធិខ្លួនឯងសិទ្ធិជាពលរដ្ឋអត់មានបានទៅរំលោភរំលោភបំពានទៅធ្វើទុកបុកម្នេញអីគេទេកន្លែងនេះហើយខ្ញុំសូមកោតស្ញាប់ស្ញែងទៅដល់បងប្អូនស្ត្រីយើងស៊ូស៊ូដើម្បីកូនចៅយើងចំនួនក្រោយចាអរគុណច្រើនចាអញ្ចឹងហ្នឹងយើងបន្តថែមតិចទៀត ចាបងប្អូនឥឡូវនេះខ្ញុំអត់ហ៊ានសួរអីប៉ះពាល់នឹងនេះទេយើងអាចចូលអាន comment ឥឡូវហ្នឹងខ្ញុំឲ្យស្រីមុំក៏ដូចជានីសា នៅអាន comment បងប្អូនបងប្អូនអាចសួរគាត់បានចាប៉ុន្តែសូមឲ្យសួរនៅសំណួរណាដែលមិនប៉ះពាល់សុខភាពគាត់ចាបងប្អូនសួរខ្ញុំចូលរួមឆ្លើយជាមួយគ្នាជាមួយគាត់ចាអំបញ្ញមិញខ្ញុំបានសួរសំណួរជាច្រើនណាស់តាក់ទងនឹងអ្វីដែលគាត់ចេញមកហ្នឹងណាបងប្អូនចាសូមជួយបងប្អូនអាចដាក់សំណួរមកតើនីសានិងស្រីមុំអាចចូលរួមឆ្លើយនឹងសំណួរបងប្អូនបានទេ ប្រចាំផ្លែនោះសួរក៏បន្ថែមទៀតចាប់ដើមទៀតហ្នឹងគាត់ទៅកាន់បងមិញយើងសួរសំណួរគាត់ណាប៉ុន្តែបើបងប្អូនចង់ចូលសួរនឹងសួរបានចាខ្ញុំមានតុកែស្រ័យទៀតអត់ដែរសួរតុកែស្រ័យលឺនេះ អូខេបងប្អូនតាមពិតថ្ងៃនេះប្រធានបទតកតោខ្ញុំចង់ចូលមកនិយាយនឹងខ្ញុំចង់ចូលនិយាយអំពីរឿងតកតោនឹងសង្គមជាតិយើងនៅអ្វីដែលហ៊ុនសែនកំពុងចេញមកប្រតិកម្មជាមួយនឹងសហគមន៍អន្តរជាតិក៏ដូចជាជាមួយនឹងសហរដ្ឋអាមេរិកណាប៉ុន្តែដល់ពេលខ្ញុំឃើញស្រីមុំក៏ដូចជានីសាដែលជាស្ត្រីក្លាហានណាក្នុងចំណោមពួកគាត់ទាំង5នាក់នេះគាត់ចេញមកខ្ញុំក៏ផ្លាស់ប្ដូរព្រាមទៅគឺមកនិយាយអំពីគាត់វិញតែម្ដងទៅប៉ុន្តែអត់មានអីទេចាំល្ងាចតិចខ្ញុំចេញពីអ្នកសូហ្វីថែមមកឃ្លីបទៀត ថ្ងៃនេះធានានៅផ្ទះដែលចឹងតែអត់បញ្ហាយើងអាចចេញមកទៅចែកគ្នាលេងពេញមួយថ្ងៃជាប់ហ្នឹងហើយអត់បញ្ហាអីទេឥឡូវគាត់ក៏នេះដែរនៅគាត់នោះគាត់ធានាដែរយើងអាចនៅទៅចែកគ្នាលេងទីសិនទៅហើយចាំតិចទៀតយើងបិទបញ្ចប់នៃកម្មវិធីយើងតែម្ដងចាដូចជាអត់មានសំណួរបងប្អូនទេណាខ្ញុំជឿថាអ្នកស្រុកខ្មែរគាត់អត់ហ៊ានសួរអត់ហ៊ាននិយាយអីទេដោយសារអីគំនាបចាបងប្អូននៅស្រុកខ្មែរគាត់អត់ហ៊ានសួរទេ ជំរាបសួរបងរំខាយបងជំរាបសួរចាជំរាបសួងចូលមកក្រោយគេចិត្តចាប់ហើយហ្នឹងមួយម៉ោងជាងហើយបង ពួកខ្ញុំចិត្តបាត់បញ្ចប់ហើយគាត់នៅឆ្លើយសំណួរ comment របស់បងប្អូនតិចទេបើអស់សំណួរហើយអញ្ចឹងយើងទៅពីរអ្នកហ្នឹងយើងសូមបិទបញ្ចប់ប៉ុណ្ណេះតែម្ដងហើយអញ្ចឹងសូមអរគុណច្រើនបងប្អូនបញ្ចប់សិនទៅបើអាចចាបញ្ចប់អរគុណច្រើនបងប្អូនអញ្ចឹងជំរាបលាបងប្អូនជំរាបសួរជំរាបលាអូយបែងហើយពីរអ្នក